សូមលោកលោកស្រី អ្នកនាងកញ្ញាអ្នកញោមពិតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្ទនាពធដូចតទៅ សូមអនុមោទនី ដែលជាបឋមខ្ញុំកណាសូមនមស្ការក្រាត់ថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគ្រប់ជាថ្លាដល់គពងខ្ពស់លើលោកសូមក្រាត់ថ្វាយបង្គំចំពោះព្រះគុណម្ចាស់ពធិរានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ជាថ្លាសូមជរនពរលោកលោកស្រីនិងនាងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសុក្រ 100ខែផគុណឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី18ខែមីនាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់ញាតិញោមពិតបរិស័ទចូលរួមក្នុងធម្មសាកឆាការស្ដាប់ធម្មសាកឆាការសន្ទនាពធដែលមានការនិមន្តចូលរួមពីគុណចាស់មួយអង្គហើយនឹងញោមបាតិកាម្នាក់ចូលរួមទស្សនាសន្ទនាពធថ្ងៃនេះដោយប្រគុណចាស់ មួយអង្គដែលអត់បាននិមន្តចូលរួមគឺព្រះចាស់ញាណសាអណោនិមន្តចប់រវល់កិច្ចការងារដែលមិនបានចូលរួមឡើយប៉ុន្តែនៅថ្ងៃនេះយើងបានវាគ្មិន ជាធម្មសាកិច្ឆាជាធម្មវាគ្មិននៅក្នុងឱកាសនេះមាន2នាក់មួយអង្គហើយនិងមួយនាក់ដូចតទៅខ្ញុំកណាសូក្រាតថ្លៃបង្គំគុណចាស់ច័ន្ទជូតតនិមន្តគុណនៅក្នុងវត្តរស្មីរតនសាមគ្គីដោយសេចក្តីគោរពជាថ្លាហើយសូម ស្វាគមន៍អ្នកស្រីញោមបាសិកាណប់សវណ្ណមកពីខាងទីក្រុងភ្នំពេញដោយសេចក្តីរាប់អានផងដែរអាថ្ងៃនេះយើងជួបគ្នាសារជាថ្មីបន្ទាប់ពីសម្រាប់បានមួយសប្តាហ៍កន្លងទៅ យើងថ្ងៃនេះយើងនឹងជួបជុំគ្នាសាច់ថ្មីដើម្បីយើងសន្ទនាពធប្រចាំថ្ងៃសុក្រយើងបានសន្ទនាពីថ្ងៃសប្តាហ៍មុនក្នុងសិក្ខាបទទី4មិនតាន់ចប់នៅឡើយគឺក្នុងប្រធានបទកិរិយា ជាបញ្ញកិរិយាវត្ថុ10យ៉ាង គឺការបញ្ញកិរិយាវត្ថុមកដល់សិលមយៈបនសម្រាប់ដល់ការរសាសិលយើងជជែកពិភាក្សាគ្នាក្នុងសិក្ខាបទទី4ដល់មកដល់សិក្ខាបទទី4ហើយគឺមូសាវាទាវេរមនីចេតនាចហិតវិចារគឺកិរិយាមិនពោលនៅពាក្យកុហក ឥឡូវខ្ញុំកណ្ណាសូមបកលគុណចាស់ចន្ទជុតតមេត្តា ធ្វើសេចក្តីផ្ដើមបញ្យលអត្ថន័យបន្ថែមទៀតការពិសាបដាមុន យើងមិនតាន់បញ្ចប់នៅឡើយអញ្ចឹងសូមប្រគុណចាស់គ្រូមេត្តាធ្វើសេចក្តីបញ្យលបន្ថែមដោយតទៅកណ្ណាសូមនិមន្តនមថរតនតយសៈខ្ញុំព្រះករណាសូមលេហដ្ឋាធ នៅមស្សិការថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមថ្វាយបង្គំគុណចាស់សវណ្ណបញ្ញោហើយថ្វាយបង្គំព្រះធរានុធរៈគ្រប់ព្រះអង្គដែលមានប្រកបដោយចូលស្ដាប់ព្រះធម៌តាមការឡាយសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែលមានប្រកបដោយចូលស្ដាប់ព្រះធម៌តាមការឡាយហើយនឹង សម្រាប់ពរញោមឧបាសិកានប់សវណ្ណដែលមាននៅវត្តមាន ក្នុងបន្ទប់ខ្សែធัวក្នុងរាត្រីនេះសម័យនេះម៉ោង7:06នាទីយប់នៅទីក្រុងព្រីស្បិនហើយម៉ោង8:06នាទីយប់នៅខាង ទីក្រុងស៊ីដនី នៅ ប្រទេសកម្ពុជាម៉ោង4 6នាទីល្ងាចខុសគ្នាទីក្រុងព្រីស្បិន3ម៉ោងខុសគ្នាទីក្រុងភីនី4ម៉ោងទៀតនេះ4ម៉ោងហ្នឹងហើយវេលាអឺថ្ងៃនេះ គឺស្ថិតនៅ ក្នុងថ្ងៃ100ខែ អរគុណឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃសុក្រទី18ខែមិនិនា ឆ្នាំ2022ជាបន្តបន្តទៅខ្ញុំប្រកាសណាសូមឱកាសពីគុណចាស់ដើម្បីបានអរតនេពធមមក សំដែងខាងដើមក្នុងកម្មវិធីសន្ទនាប្រធមប្រចាំល្ងាចថ្ងៃសុក្រក្នុងមួយសប្តាហ៍គឺយើង សន្ទនាក្នុងក្រុមមួយរាត្រីរយៈពេល1ម៉ោងកន្លះតែណា1ម៉ោងកន្លះពីប្រធានបទគុណចាស់ញាតិញោម បានជ្រាបហើយគឺ លើកអំពីបញ្ញកិរិយាវត្ថុ10យ៉ាងមកសំដែងមកសន្តានីហើយក៏តើបតែចូលដល់សៃលមយៈបនសៃលមយៈបនដែលសម្រេចដោយការរសាសិលហើយសៃលមយៈនេះគឺសន្តានាមកច្រើនច្រើនសប្តាហ៍ហើយសប្តាហ៍នេះចូលសប្តាហ៍ទីប្រហែលហើយសប្តាហ៍ទី11ទៀត ចូលសប្តាហ៍ទី11ហើយមិនទាន់ចប់សែល5ផងណាគណៈចឹងនៅក្នុងកម្មវិធីយើងគឺ សន្ទនាអំពីសិល5ហ្នឹងចូលដល់សិក្ខាបទទី4ណាមុសាវាទាវេរមណីសិក្ខាបទាំងសមាទិយមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាពលពាក្យកុហក រិយាពុព្វពាក្យកុហកការវាចាហ្នឹងហៅថាសិលតែការដែលមិនវាចាអាហ្នឹងគឺហៅថាមិនមានសិលហើយការនិយាយកុហកនេះ គឺសិក្ខាបទនេះ ជាជាសច្ចតកៈណាទាំងបបចិត្តទាំងកុហកសិក្ខាបទហ្នឹង គឺជាសច្ចតកៈមានន័យថា តលតែមានចិត្តគិតនិយាយឲ្យខុសទៅឈ្មោះថាការនិយាយកុហកបើមិនមានចិត្តគិតនិយាយឲ្យខុសទេអាហ្នឹងគឺมันហៅថាការនិយាយកុហកទេតែញាតិញោមគាត់ញាតិញោមមួយចំនួនគាត់មិនសូវបានយល់ពាក្យហ្នឹងឯង សំបីតែពេលខ្លះសំបីតែគាត់មិនបានកុហកផងប៉ុន្តែគាត់គិតថាកុហកណែហើយពេលខ្លះទៀតនោះនិយាយកុហកថាបានកុហកវិញហ្នឹងវាអញ្ចឹងណាតែណាព្រោះការនិយាយកុហកដោយដឹងខ្លួន គឺមានចេតនាគិតដើម្បីនឹងពោលឲ្យខុសការពិតទៅហៅថាកុហកប៉ុន្តែបើមិនមានចេតនាគិត នឹងពោលឲ្យខុសពីការពិតទេអាហ្នឹងគឺมันហៅថាកុហកទេឧទាហរណ៍ដូចជាញាតិញោមអឺប្រាប់ពិខុសាមណែរយ៉ាងថាប្រសង់ណាប្រាប់ថាមកវត្តប្រាប់ថាថ្ងៃថ្ងៃអាទិត្យឯមកវត្តហើយកូនចាស់ចំណាំថ្ងៃអាទិត្យទៅវត្តហើយ គឺគាត់មាន បំណងមកអញ្ចឹងមែនប៉ុន្តែដល់ពេលថ្ងៃអាទិត្យគាត់អត់ស្រួលគាត់អត់ស្រួលអញ្ចឹងទៅក៏គាត់អត់បានមកគាត់អត់បានមកអញ្ចឹងទៅគាត់ក៏ទូរស័ព្ទមកប្រាប់លោកវិញថាកូនចាខ្ញុំណានិយាយខកបាត់ហើយនិយាយខកកូនចាបាត់ហើយបងណាឥឡូវអត់ព្រមខ្លួនថាទៅថាទៅវត្តប៉ុន្តែឥឡូវនេះអត់ព្រមខ្លួនអញ្ចឹងអត់បានទៅទេ តាមពិតការនិយាយយ៉ាងនោះមិនហៅថាកុហកទេមិនហៅថាកុហកទេទេព្រោះយើងអត់មានចេតនាក្នុងការនិយាយកុហកតាំងពីខាងដើមមកម្ល៉េះយើងអត់មានចេតនានឹងពណ៌ពាក្យកុហកទេប៉ុន្តែនៅពេលដែលយើងគិតថានឹងទៅវត្តដើម្បី ធ្វើបន់ដើម្បីធ្វើទានអញ្ចឹងណាណាដើម្បីធ្វើទានមួយប្រសងហ្នឹង ប៉ុន្តែដោយសារតែមាននៅអន្តរាយគឺជំងឺបៀតបៀនក៏មិនបានមកដល់ថ្ងៃអាទិត្យហ្នឹងមិនបានមកអញ្ចឹងយើងក៏ប្រាប់ប្រសងវិញទៅណាថាមកអត់រួចអញ្ចឹងទៅហ្នឹងគឺមិនហៅថានិយាយកុហកទេមិនហៅថានិយាយកុហកទេណាតែបើយើងមានចេតនាពីខាងដើមអាហ្នឹងបានវាចូលទៅនៅក្នុងការនិយាយកុហកអញកុហកលោកហ្មងណា ខ្ញុំមើលខ្ញុំមើលលោកជឿអត់កុហកលោអ่ะអញ្ចឹងថ្ងៃនេះថ្ងៃសក់អញ្ចឹងទៅក៏ប្រាប់ថាកូនចាយខ្ញុំណាថ្ងៃអាទិត្យខ្ញុំទៅវត្តអីតែពិតគិតនឹងកុហកมันមានបំណងនឹងមកទេកុហកនឹងមើលលោកជឿអត់ហ្នឹងហើយដល់ពេលដល់ថ្ងៃអាទិត្យអត់មកមែនអត់មកមែនពេលលោកសួរទៅថាខ្ញុំណាកុហកដែរអាហ្នឹងគឺ វាចូលនៅក្នុងមុសាព្រមមានចេតនាមានចេតនាគិតនឹងពោលកុហកតាំងពីខាងដើម ណាពោលឲ្យខុសពីការពិតតាំងពីខាងដើមណាហើយការនិយាយពាក្យមិនពិតនេះយើងសិក្សាអំពីតោវិញគឺមានច្រើនណា ហើយការនិយាយពាក្យពិតយើងនិយាយពីគុណនិយាយពីអនិសង្សក៏មានច្រើនខ្ញុំណាអាត្មានៅឃើញប្រសោតមួយលើមកសង្ខេបមកនៅក្នុងសន្តរីសោតណាសន្តរីណាសអុដណូជើងតោរោដាក់ស្រៈអីសន្តរីសោតណា ព្រះសូត្រនឹងមានសម្ដែងនៅ ក្នុងគម្ពីរខត្តកនិកាយឧទានបៃដកលេខ52ទំព័រ215សន្តរិសតជាបទទី8នៅក្នុងមេខយវៈណាតែខ្ញុំនៅអាត្មាមិនបានលើកមកពុស្ដាទេគ្រាន់តែចង់និយាយតកតងទៅ ជាមួយនឹងរឿងកុហកហ្នឹងណា សុនតរីកូនចាស់ញាតិញោមស្គាល់ហើយធ្លាប់លឺហើយធ្លាប់ស្ដាប់ហើយញោមបានសិកាលុបសវណ្ណធ្លាប់ស្ដាប់ហើយសុនតរីដែលតែកប់ជាមួយពួកនេះក្រុនពួកអន្តរថៃណោដែលពួកដំណើរអត់ដែរស្ដាប់ទេតែវត្តជាតិពន់រឿយរឿយហើយក្រោយមកពួកអន្តរថៃឲ្យគេទៅសម្លាប់ណោហើយក៏ហក់ សកហតរាជាថាណាអឺអ្នកសន្តិរិទ្ធត្រូវពួកត្រូវពួកវិខសងសម្លាប់ណាណានឹងនៅក្នុងសាច់រឿងហ្នឹងមានសេចក្តីពិស្ដាណាណាបែរថា52ទំព័រ215រហូតដល់ទំព័រ221 22អីនោះប៉ុន្តែអឺ ខ្ញុំកណ្ដាលធ្វើភាពមិនលើកមកទាំងអស់ទេគ្រាន់តែចង់បញ្ជាក់ថាក្នុងកាលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅវត្តចេតពុនចិត្តក្រុងសាវថីហើយលៀបសក្ការៈបានកើតឡើងច្រើនដល់ព្រះសម្មាសម្ពុទ្ធនិងព្រះភិក្ខុសង្ឃគឺបច្ច័យ4ណាចាណាមានសម្ពត់ចៃវរមានចង្ហាន់បិណ្ឌបាតមានអឺទីសេនាសនៈមានកិលានអភេសជ្ជៈណា គលានបច្ច័យ4ហ្នឹងគឺថាកើតឡើងចំពោះព្រះសម្មាសម្ពុទ្ធច្រើនណាស់លោកសំដែងនៅព្រាបបាន ដូចជាទឹកស្ទឹងទឹកស្ទឹងទឹកស្ទឹងធំទាំង5ដែលហូរមកពេញព្រាបអញ្ចឹងលោកព្រាបធៀបអញ្ចឹងគឺថាមកបច្ច័យ4ហ្នឹងគឺមកអំពីទឹក ទាំង8អញ្ចឹងតែម្ដងណាមកគ្រប់ទឹកហ្មងពុទ្ធបរិស័ទដែលជ្រះថ្លា ពេលដែលបានស្ដាប់ពធទេសនារបស់ព្រះសម្មាសម្ពុទ្ធចឹងទៅក៏ជ្រះថ្លាហើយបច្ច័យ4ក៏កើតឡើងដល់ព្រះសម្មាសម្ពុទ្ធនៅពេលវិខុសសោនោះច្រើនចំណែកខាងពួកអន្តរថៃនោះពួកនិក្រុននោះណាពួកនិក្រុនអន្តរថៃគឺអ្នកបួសក្រៅពុទ្ធសាសនានោះនៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គមិនតន់ត្រាស់ដឹងគឺបរិស័ទភាគច្រើនគេជ្រះថ្លាជាមួយពួកនិក្រុននោះឯងពួកអន្តរថៃនោះឯង គេនាំគ្នាបូជា ដោយពំពតជីវរចង្ហាន់បិណ្ឌបាសេនាសនៈនិងកិលានភេសជ្ជៈហ្នឹងគឺថាពួកវិក្រុនពួកនៃរដ្ឋៃហ្នឹងមានលៀបសការៈច្រើនណាស់ប៉ុន្តែនៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងព្រះអង្គទ្រង់សម្ដែងនៅព្រះធម៌ផ្សព្វផ្សាយសាសនារហូតដល់ព្រះភិក្ខុសង្ឃលោកសិក្សាពធតពីព្រះអង្គផ្សព្វផ្សាយសាសនាពុទ្ធបរិស័ទដោយច្រើនបានយល់អញ្ចឹងទៅក៏ លែងជ្រះថ្លាជាមួយពួកឯក្រុនអញ្ចឹងទៅលែងជ្រះថ្លាជាមួយពួកអនិរដ្ឋ័យហ្នឹងជ្រះថ្លាជាមួយព្រះសម្មាសម្ពុទ្ធនិងព្រះវិខុសង្ឃដោយច្រើនទៅនាំគ្នានាំយកនៅគ្រឿងសក្ការៈមានបច្ច័យ4ជាដើមនេះតើបូជាព្រះសម្មាសម្ពុទ្ធនិងព្រះវិខុសង្ឃហ្នឹងគឺច្រើនមែនតើពួកអនិរដ្ឋ័យទាំងឡាយហ្នឹងគឺទ្រាំអត់បានទ្រាំជាមួយនឹងកិលេសខាងក្នុងអត់បាន គឺកើតនៅការច្រណែនទៅណាកើតនៅអ៊ីសា ច្រណែន ជាមួយនឹងលៀបសការៈរបស់ព្រះសម្មាសម្ពុទ្ធនិងព្រះភិក្ខុសង្ឃរស់នៅ ដោយការមិនសប្បាយចិត្តហើយក៏នាំគ្នាពិភាក្សាគ្នា ថាពីមុនពួកយើង មានលៀបសការៈច្រើនណាស់បរិស័ទបូជាយើងច្រើនប៉ុន្តែតាំងពីព្រះសមណគោតមត្រាស់ដឹងឡើងក្នុងនោះមក លៀបសការៈបានកើតឡើងដល់ព្រះសមណគោតមច្រើនណាស់ចំណែកឯពួកយើង គឺសាបសូន ចាក់លៀបសការៈតែយើងនឹងរួមសហការជាមួយអ្នកណា ដើម្បីធ្វើឲ្យលៀបសការៈរបស់ព្រះសមណគោតមសាបសូនពួកអន្តរថៃនឹងវិភាគសានៅ ទៅក៏ឃើញថាមានតែសហការជាមួយនឹងបរិពាជាការឈ្មោះសុនតរីហ្នឹង ណានៅក្នុងសុនតរីសោតនេះគឺលោកសំដែងពួកដេតថៃហ្នឹងចូលទៅរៀនសុនតរីប៉ុន្តែនៅក្នុងប្រសពខ្លះទៀតនៅក្នុងជាដាក់អីហ្នឹងគឺអឺបញ្យល់តកតជាមួយនឹងពួកដេតថៃពិភាក្សាគ្នាហើយពិភាក្សាគ្នាដើម្បីសហការជាមួយនឹងនាងសុនតរីហ្នឹងហើយ ពេលដែលនាងសុនតរីទៅវត្តទៅអារាម របស់ពួកដេតថៃហ្នឹងថ្វាយអង្គមពួកដេតថៃ ពលរដ្ឋថៃគេអត់និយាយរោទេគេអត់និយាយរោទេណែសួរលើកទី1លើកទី2លើកទី3អីក៏ពលរដ្ឋថៃគេធ្វើជា មិនដឹងមិនលឺអីចឹងទៅនាងសុនទរីក៏សួររឿយរឿយទៅលោកម្ចាស់ខឹងជាមួយនឹងខ្ញុំរឿងអីអីសួរហោហែចឹងតែបានពលរដ្ឋថៃហ្នឹងគេគេគេពោលថានាងមិន ដឹងទេឬ នាងមិនដឹងទេឬហើយនាងសន្តិរីក៏សួរថាមិនដឹងរឿងអីពូនតែកថៃក៏ឆ្លើយថា ប្រាប់ថានាងមិនដឹងទេឬឥឡូវនេះពួកយើងនេះសាបសូនចារៀបសការៈចំណែកព្រះសមណគោដំនេះមានលៀបសការៈច្រើនណាស់ពិខុសង្ឃក៏មានលៀបសការៈច្រើនហើយនាងសុនតរីក៏ពោលថាតើឲ្យខ្ញុំ ចាស់នឹងធ្វើដោយមិនដេចរឿងនឹងហើយដែលធ្វើឲ្យពួកអន្តរថៃនឹងក៏ប្រាប់នាងឲ្យទៅវត្តជាតពន់ធ្វើយ៉ាងណាដើម្បីឲ្យលៀបសការៈរបស់ព្រះសព្ទនាគោដមសាបសូនធ្វើយ៉ាងណាដើម្បីឲ្យលៀបសការៈរបស់ព្រះភិក្ខុសង្ឃសាបសូនគឺប្រើល្បិចកលមជាស្រ័យដល់គឺណាតែនៅក្នុងសុនតរីសូនបេដល់លេខ52ពោ215 216អីហោហែមកនោះគឺ មានការវែងញែកតាកតងទៅជាមួយនឹងពួកអន្តរថៃហ្នឹង ទៅរកនាងសុនតរីហើយនិយាយឲ្យនាង សុនតរីហ្នឹងជួយណាជួយ ប្រើពាក្យថាណែប្អូនស្រី នាង អាចធ្វើ ប្រយោជន៍ដល់ពួកញាតិបានទេហើយនាងសុនតរីក៏ឆ្លើយថាអសូរថាតើឲ្យខ្ញុំកណាហ្នឹង ធ្វើដូចម្ដេច អំពើដោយមួយដេចដែលខ្ញុំអាចធ្វើបានសំបីតែជីវិតក៏ខ្ញុំហ៊ានលះបង់ដែរដើម្បីប្រយោជន៍ដល់ពួកញាតិនោះនាងសុនារីនឹងស្ម័គ្រចិត្តទៀតណាស្ម័គ្រចិត្តថាសំបីតែជីវិតហ្នឹងក៏ហ៊ានលះបង់ដែរដើម្បីជាប្រយោជន៍ដល់ពួកញាតិគឺដល់ពួកនៃរដ្ឋៃនោះឯងព្រោះនាងសុនារីហ្នឹងគឺគោរពពួកនៃរដ្ឋៃហ្នឹងព្រោះតាំងពីមុនពុទ្ធត្រាស់ដឹងហើយណា ពេលនោះហើយដែលនាងពេលនោះហើយដែលពួកដេរដ្ឋៃនោះប្រាប់នាងសុនតរី ថានាងទៅវត្តជាតពន់រឿយរឿយទៅញយញយទៅញយញយទៅដែរចឹងពាក្យហ្នឹងសូមពន្យល់បន្តិចទៅប្រអីក្នុងពុទ្ធិកាក៏មិនមាន ការវិនិច្ឆ័យអីច្រើនទេប៉ុន្តែប្រតិកថាគឺលោកមាន ការពន្យល់តាកតងទៅជាមួយនឹងពួកដេរដ្ឋៃប្រាប់នាងសុនតរីណាគឺឲ្យនាង សំដែងយ៉ាងណាធ្វើយ៉ាងណា ដើម្បីឲ្យមានការអបយុះដល់ព្រះសម្ដេចគោដមនិងព្រះវិខុសង្ឃណាគឺពិភាក្សាសន្ទនាគ្នាហ្នឹងឲ្យនាងហ្នឹងទៅហ្នឹង គឺទៅពេលដែល ពុទ្ធបរិស័ទហ្នឹងចេញ ពីស្ដាប់ពធមកព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងពធពេលល្ងាចដល់ពុទ្ធបរិស័ទនោះ ណាសាយនហេធម្មទេសនាហ្នឹងគឺថាសាយនហេធម្មទេសនាហ្នឹងណា ពេលល្ងាចគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសធរដល់ព្រះដល់ពុទ្ធបរិស័ទហើយជារៀងរាល់ល្ងាចឲ្យតែព្រះអង្គគង់នៅវត្តយេតពុនបើព្រះអង្គគង់នៅនគរផ្សេងនៅវត្តផ្សេងក៏ព្រះអង្គសម្ដែងដល់ពុទ្ធបរិស័ទនៅនគរផ្សេងនៅវត្តផ្សេងទៅប៉ុន្តែបើព្រះអង្គគង់នៅវត្តយេតពុន គឺជា ប្រកដីរាល់ល្ងាចគឺព្រះអង្គតែងតែសម្ដែងនៅពធ ព្រោះយើងដឹងហើយថាពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ5យ៉ាងព្រះអង្គមិនដែលលះបង់ទេណាពបបណ្ណហេបណ្ឌបត្តិតាំងអីចឹងពេលព្រឹកព្រះអង្គយើងបានបាទសាយនហេ ធម្មទេសណ្ដងណាពេលល្ងាចព្រះអង្គសម្ដែងធម៌ដល់ពុទ្ធបរិស័ទហើយពេលប្រឡប់ព្រះអង្គឲ្យអាវាតដល់ព្រះភិក្ខុសង្ឃពេលរំលងអធិធព្រះអង្គដោះស្រាយវាសនាទេវតាពេលចិត្តភ្លឺព្រះអង្គប្រមើលមើលសត្វលោក ហ្នឹងគឺពុទ្ធកិច្ចទាំង5ហ្នឹងព្រះអង្គមិនដែលលះបង់ទេប្រាប់នាងសុន្ទរីនឹងថាពេលដែលពុទ្ធបរិស័ទហ្នឹងណាអឺស្ដាប់ប្រធមទេសនាចប់នាងនាងត្រូវចេញពីពីផ្ទះទៅ ដើរទៅតាមផ្លូវដែលពុទ្ធបរិស័ទហ្នឹងដើរមកពីវត្តគឺឲ្យដើរប្រច្រាស់គ្នាឲ្យដើរប្រច្រាស់គ្នាកម្មការកម្រងគ្រឿងក្រអូបគ្រឿងលៀបផ្សេងផ្សេងអញ្ចឹងទៅ ហើយពេលដែលពុទ្ធបរិស័ទមកពីវត្តជាតិពន្ធហ្នឹងមកមកពីស្ដាប់ធម៌មកផ្ទះវិញហ្នឹងបើគេសួរនាងថានាងសុនរីនាងទៅណាណានាងត្រូវឆ្លើយថាខ្ញុំទៅកាន់វត្តជាតិពន្ធទៅនៅ ក្នុង ប្រគណកត ជាមួយព្រះសមរៈគោដំឲ្យព្រះសមរៈគោដំសុបាយជាមួយនឹងខ្ញុំហ្នឹងគឺឲ្យនិយាយអញ្ចឹងហើយនាងសុនរីធ្វើអញ្ចឹងរហូតរាល់ថ្ងៃហ្នឹងណា ប៉ុន្តែពេលដែលនាងទៅហ្នឹងនាងអត់ចូលវត្តចិត្តពន្ធទេណាព្រោះនៅមកខាងវត្តចិត្តពន្ធនោះមានអារាមរបស់ពួកអន្តរថៃមួយដែរពេលដែលនាងដើរផ្លូវទៅវត្តចិត្តពន្ធអញ្ចឹងតែពេលដែលដល់វត្តចិត្តពន្ធនាងអត់ចូលទេគឺនាងដើរហួសទៅ កាន់អារាមរបស់ពួកអន្តរថៃហ្នឹងអញ្ចឹងហើយពេលព្រឹកពេលព្រឹកនាងចេញពី អារាមរបស់ពួកអន្តរថៃហ្នឹង ដើរមកកាន់ផ្លូវចូល ដើរមកកាន់ផ្លូវចេញជីវិតចិត្តពន្ធណាហើយធ្វើដូចជាដល់ចេញជីវិតចិត្តពន្ធមកអញ្ចឹងមកផ្ទះវិញហើយបើមានគេសួរថា នាងសុនទរីមកពីណានាងឆ្លើយថាយកបាញ់ខ្ញុំនៅក្នុងប្រព័ន្ធអកតរបស់ព្រះសមណគោដមឲ្យព្រះសមណគោដមសុបាយដោយកិលេសហើយទៅខ្ញុំមកណាហ្នឹងគឺ នាងសំដែង អកប្បកិរិយាយ៉ាងនោះឯងជារឿយរឿយ ណាលោក2 3ថ្ងៃកន្លងទៅពួកអ្នករថៃហ្នឹងក៏ជួលពួកអ្នកលេងនៅក្នុងនគរហ្នឹងតែពួកអ្នកលេងសូរ៉ាទៅណាពួកអ្នកលេងសូរ៉ាជួលពួកអ្នកលេងសូរ៉ាហ្នឹងមកក្រុមហ្នឹងឲ្យទៅសម្លាប់នាង សុនតរីហើយប្រាប់ថា ពេលដែលសម្លាប់នាងសុនតរីហើយយកទៅកប់ នៅក្បែរព្រះកុណកតរបស់ព្រះសមណគោដមទៅ កប់នៅនឹងកំណោសម្រាមកំរោផ្កាណាព្រោះអីកន្លែងក្បែរប្រកបគាត់ហ្នឹងពេលដែលពុតបោះសัตว์យកផ្កាទៅបុជារាល់ថ្ងៃហ្នឹងការច្រើនណាស់ណាបុជាហើយហ្នឹងគឺថាត្រូវលើចេញឯងត្រូវលើចេញពីមុខប្រកបគាត់ហ្នឹងយកទៅដាក់នៅក្បែរមកខាងមកខាងប្រកបគាត់ហ្នឹងគឺថាជារៀងរាល់ថ្ងៃអញ្ចឹងទៅកម្រងផ្កាហ្នឹងគឺទៅជា កំណោធំដែលហៅថាសម្រាមក្នុង កំណោសម្រាមកម្រងផ្កា ឲ្យកប់នៅទីនោះឯងណានៅពេលដែលពួកដេរដ្ឋៃនឹង បាន ជួលពួកអ្នកលេង សូរ៉ានឹងឲ្យទៅសម្លាប់នាងសុនតរីហើយក៏ធ្វើជាស្រេចធ្វើជាដើរនិយាយឆោឡោថា បាត់នាងសុនតរីអត់ដែលឃើញមកកាន់អារាមសោះណាពួកដេរដ្ឋៃក៏បានចូលទៅគាល់ព្រះរាជាប្របាទបសិន្ទទីកោសោ ប្រាប់ព្រះរាជាអំពីរឿងបាត់នាងសុន្ទរីហ្នឹងព្រះជាក៏សួរថាតើណាពួកលោកម្ចាស់ទាំងឡាយហ្នឹងសង្ស័យដែលសង្ស័យនៅក្នុងទីណាដែលសង្ស័យក្នុងទីណាខ្លះដែលសង្ស័យក្នុងទីណាខ្លះហ្នឹងគឺចង់និយាយថាតើអ្នកទាំងឡាយហ្នឹងព្រះជាហ្នឹងសួរពួកដេរដ្ឋីហ្នឹងពួកព្រះពីជុតរដ្ឋីហ្នឹងថាតើលោកម្ចាស់ទាំងឡាយហ្នឹងសង្ស័យ នៅក្នុងទីណាខ្លះតើនាងហ្នឹងទៅទៅកាន់ទីណាខ្លះដែរដែលបាត់ហ្នឹងពួកដែលថៃគេប្រាប់ថានាងទៅកាន់វត្តជាប្រព័ន្ធរឿយរឿយព្រោះខ្លួនឯងហ្នឹងហើយអ្នកដែលបញ្ជាហ្នឹងណាអញ្ចឹងដឹងរឿងហ្នឹងច្បាស់ណាស់ពេលនោះឯងដែលព្រះជាក៏អនុញ្ញាតថាបើអញ្ចឹងណានាំគ្នាទៅទៅសើបមើលនៅក្នុងវត្តជាប្រព័ន្ធទៅ បានពួកដែលថៃទាំងឡាយហ្នឹងក៏នាំបរិវារនាំឧបថារបស់ខ្លួនទៅ ទៅមើលនៅកំណោសម្រាមកំរោលផ្កានោះក៏ឃើញសពនាងសុន្ទរីនៅទីនោះឯងហើយក៏បានលើកដាក់ក្រេតូចហើយសែងមកកម្មកោយកទៅកម្មរាជវាំងប្រាប់ព្រះរាជាបបាទប្រតិកោសាលថានាងសុន្ទរីនេះគឺរោគសពនាងឃើញនៅនឹងកំណោសម្រាមកំរងផ្កានៅ ក្បែរប្រកបអកតរបស់ព្រះសព្ទនគោដមហ្នឹងដូច្នេះតង្វើ នេះគឺជាតង្វើរបស់ សមណៈសភាបុត្រនាងសុនារីនេះគឺរងសពនាងឃើញនៅនឹងកំដរសម្រាប់កំដរសម្លេងឡងនឹងសម្លេងឡងទៅហ្នឹងហើយរោគសពឃើញនៅនឹងកំណោកំរងផ្កានៅក្បែរកណ្ដកត់របស់ព្រះសមណគោដមហើយពួកពួកប្រេប្រេពួកឡងសម្លេងតែលើសម្លេងឡង ពួកព្រះពាជក់នឹងគឺថាទូលព្រះរាជាថាទង្វើនេះគឺជាទង្វើ របស់ព្រះសមណគោដមដែលប្រព្រឹត្តអាក្រក់ហើយឲ្យសាវករបស់ខ្លួននឹងសម្លាប់ណាសម្លាប់នាងសុន្ទរីដើម្បីបិទបាំងនៅកំហុសរបស់ខ្លួន គឺចោតចោតព្រះសម្មាសម្ពុទ្ធថាប្រព្រឹត្តមិនល្អជាមួយនឹងនាងសុន្ទរី ហើយចោតភិក្ខុសង្ឃថាជាអ្នកសម្លាប់នាងសុន្ទរី ដើម្បីបិទបាំងនៅតោសកំហុសរបស់ព្រះសក្តិគោដមនិងពួកអនេរដ្ឋីទូលព្រះជាអញ្ចឹងតាមពិតតង្វើជាតង្វើរបស់ខ្លួនទាំងអស់ក៏ប៉ុន្តែ ដើម្បីឲ្យអភិយុសដល់ព្រះសម្មាសម្ពុទ្ធដើម្បីឲ្យព្រះសម្មាសម្ពុទ្ធវិនិច្ឆ័យលៀបសការៈពេលនោះឯងដែល អឺព្រះជាបានបានបញ្ជាណាបញ្ជាឲ្យពួកដេរដ្ឋៃហ្នឹងសែងសពនាងសុនរាប្រកាសនៅក្នុងនគរថាព្រះវិខុសោជាសាមណសក្តិបុត្រនេះសម្រាប់នាងសុនរាឲ្យកប់ទុកក្បែរប្រគល់កត់របស់ព្រះសាមណគោដមដើម្បីបិទបាំងនៅអំពើអាក្រក់របស់ព្រះសាមណគោដមអឺ ពេលនោះឯងពួកជនទាំងឡាយវាតែពេលអរិយបុគ្គលចេញណាពួកបុត្រជនទាំងឡាយដល់ច្រើនគឺជឿជឿនៅការពោលពាក្យកុហករបស់ពួកនៃរដ្ឋៃហ្នឹងណាពេលដែលប្រកាសហើយទៅព្រះរាជាក៏ឲ្យគេយកសពនោះទៅទុកនៅនឹងព្រៃស្មោះសានពីរបីថ្ងៃសិនមិនទាន់ឲ្យបូជាទេណាហើយពួកបុត្រជនមួយចំនួននោះគឺ ជេណាតែណាជេព្រះភិក្ខុសង្ឃនិងព្រះសម្មាសម្ពុទ្ធតែណាជេដោយពាក្យអាក្រក់អាក្រក់នៅពេលនឹងឯងដែលភិក្ខុសង្ឃតបិនបាទឲ្យនឹងលឺពួកមហាជនឡាយជេដោយពាក្យអាក្រក់អាក្រក់អញ្ចឹងណាណាត្រឡប់មកវិញក៏បានយករឿងនឹងឯងទូល ព្រះសម្មាសម្ពុទ្ធហ្នឹងហើយ យករឿងឯងទូលព្រះ សម្មាសម្ពុទ្ធព្រោះអីព្រោះមនុស្សទាំងឡាយនៅគេជេរនោះជេរព្រះវិខុសនៅព្រះសម្មាសម្ពុទ្ធហ្នឹងសំឡេងណាលិនលឺនៅក្នុងនគរនឹងឲ្យតែពួកវិខុសង្ឃទៅបិណ្ឌបាតហើយលឺទៅសំឡេងទាំងអស់នៅរហូតជេរព្រះវិខុសង្ឃនៅព្រះសម្មាសម្ពុទ្ធដោយ ពាក្យមិនពិរោះដោយប្រការផ្សេងផ្សេង ហើយបានពួកភិក្ខុទាំងឡាយយករឿងនឹងឯងទៅក្រាបទូលព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គឲ្យចម្រើន នៅក្នុងដកនេះគឺថាមនុស្សទាំងឡាយជឿពួកដេរថៃដែលអឺនៅអ្នកដែលប្រកបប្រកាសថាភិក្ខុទាំងឡាយនោះសម្រាប់នាងសុន្ទរីដើម្បីបិទបាំងនៅតោកំហុសរបស់ព្រះអង្គ ព្រះសាស្តាព្រះអង្គទ្រង់សម្ដែងធម្មនាវិខុសទាំងឡាយសំឡេងនឹង តាំងនៅមិនបានយូរទេសំឡេងនឹងថានៅបាន ត្រឹមតែ7ថ្ងៃប៉ុណ្ណោះលុះក៏ឡងហួសពី7ថ្ងៃទៅនឹងស្បាប់សូន្យទៅវិញហើយពេលនោះឯងដែលព្រះសាស្តាព្រះអង្គទ្រង់បង្រៀនព្រះអង្គទ្រង់សម្ដែងពធសម្ដែងគាថាដើម្បីឲ្យភិក្ខុទាំងឡាយនឹងឯងបាន ពោលតបទៅជាមួយនឹងពុទ្ធបរិស័ទវិញព្រះអង្គត្រូវថាមរាវិខទាំងឡាយបើដូច្នោះពួកមនុស្សណាបានឃើញពួកវិខហើយជេរប្រតិចបដាសាបៀតបៀនដោយសម្ដីត្រកោះជារបស់អាសវរៈអ្នកទាំងឡាយគួររំលឹក គួររំលឹកមនុស្សទាំងនោះដោយដោយគាថានេះថានេះគាថាហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យវិខសង្ឃស្ដាប់សិក្សាហើយយកទៅ ដើម្បីពោលក្រើនរំលឹកដល់ពួកមនុស្សទាំងឡាយណាដែល ពោលពាក្យសម្ដីអាក្រក់ជេរបន្តិចដល់ព្រះភិក្ខុសង្ឃហ្នឹងណានឹងបៃតងលេខ52ទំព័រ220គេថាហ្នឹងដែលព្រះសាស្តាព្រះអង្គទ្រង់សម្ដែងថាអភូតវាទីនិរយ៉ាងឧបេតិយោវាបេកតវាអ្នកករមីតិចាហៈ ឧបហោបេតេបច្ចៈសមាភវន្តិនិហៃអ្នកគមនិហៃអ្នកកម្មាមនុជា បរថាប្រែមកថាអ្នកនិយាយកុហកឬអ្នកណាធ្វើហើយនិយាយថាខ្ញុំមិនធ្វើទេរមែងចូលទៅកាន់នរក បុគ្គលទាំងពីរនោះជាអ្នកកើតអំពីមនុស្សមានកម្មដ៏ថោកទាបលះលោកនេះទៅហើយ ជាអ្នកស្មើគ្នាក្នុងលោកខាងមុខនេះឃើញទេអញ្ចឹងវាន័យថាអ្នកនិយាយកុហកហើយសួរនៅក្នុងគាថាហ្នឹងតើអ្នកណានិយាយកុហកគឺពួកអតីតថៃនឹងឯងនិយាយកុហកណាព្រោះតង្វើហ្នឹងគឺព្រះសម្មាសម្ពុទ្ធនិងព្រះវិខុសសង្ឃអាចបានធ្វើអសោះគឺពួក គ្នាគេនឹងហើយជាអ្នកធ្វើហើយនាំគ្នាដើរពោលពាក្យកុហកដល់មហាជនទាំងឡាយនៅក្នុងនគរថាព្រះសមណគោដល់នៅព្រះភិក្ខុសង្ឃនឹងហើយដែលដែលសម្លាប់យ៉ាងសុន្ទរីហើយយកទៅកប់ទុកនៅកំណោសម្រាមកំរោមផ្កានៅក្រោយបកនគាត់ហ្នឹងនៅក្បែរបកនគាត់ហ្នឹងអញ្ចឹងពួកនិក្រុននរថៃទាំងអស់នៅឯងហើយដែលនិយាយកុហកនេះណា ប្រសិទ្ធៈពីការពិតដឹងនិយាយគាត់ឲ្យដឹងខ្លួនទៀតប្រពន្ធឯងតែធ្វើដឹងខ្លួនទៀតបានប្អូនប្រាប់ថាអ្នកណានិយាយកុហកឬអ្នកណាធ្វើហើយនិយាយថាមិនបានធ្វើទេ អ្នកទៅនោះអ្នកទៅនោះឯងគឺស្លាប់ទៅគឺធ្លាក់នរកមានទោសដូចគ្នាណាអ្នកនិយាយកុហកហើយពោលថាខ្លួនឯងនឹងមិនបាននិយាយ កុហកឬមួយក៏ថានិយាយកុហកដោយដឹងខ្លួននឹងអ្នកណា ធ្វើអំពើអាក្រក់ហើយបិទបាំងនៅអំពើរបស់ខ្លួន ហើយនិយាយថាមិនបានធ្វើវិញហ្នឹងព្រះអង្គទ្រង់សម្ដែងថាអ្នកទាំងពីរហ្នឹងគឺថាស្លាប់ទៅធ្លាក់នរកមាននៅតោស្មើគ្នាទៅក្នុងលោកកម្លោកណាពិខុទាំងឡាយបាន ស្ដាប់បានសិក្សានៅទៀតហាហ្នឹងដែរ ពេលដែលបានសិក្សាដល់គាថានឹងហើយពេលដែលពួកមនុស្សណាដែលបានឃើញពួកវិខុហើយជេរបតិបដាសាបៀតបៀនដោយសម្ដែងត្រកោះនឹងវិជារបស់អសបរោះនឹងគឺថាវិខុតម្លាយតែតែពលគាថានឹងឯងដើម្បីរំលឹកពលគាថានឹងដើម្បីរំលឹកដល់ពុទ្ធបរិស័ទនឹងណាអពុទ្ធវាទីនិរយ៉ាងអបេតិយោវាបេកត្វាអ្នកករមីតិចាហឧបោបេតេបច្ចៈសមាភវន្តិនេះហើយអ្នកកម្មា មនុជាបរដ្ឋាហ្នឹងណាបុគ្គលអ្នកនិយាយកុហកឬអ្នក ណា ធ្វើឲ្យនិយាយថាមិនមិនបានធ្វើទេរមែងចូលទៅកាន់នរកបុគ្គលទាំងពីរពួកនោះជាអ្នកកើតអំពីមនុស្សអ្នកមានកម្មវត្ថុទៀតលុះលះលោកនេះទៅហើយជាអ្នកស្មើគ្នាក្នុងបរិលោកក្នុងលោកខាងមុខដែរក៏ណា នេះគឺជាពាក្យដែលភិក្ខុសង្ឃរៀនពីព្រះសម្មាសម្ពុទ្ធហើយយកទៅដាស់តឿនដល់ពួកមនុស្សទាំងឡាយណា ដែលជេរព្រះភិក្ខុសង្ឃនិងព្រះសម្មាសម្ពុទ្ធនឹងឯងខ្ញុំនៅអាត្មាសង្ខេបសក្តិមកវិញមកថា ពេលដែល ពួកភិក្ខុសង្ឃក្រដំលឹកចំពោះបរិស័ទទាំងឡាយយ៉ាងនោះក៏ដោយក៏សំឡេងជេរនឹងឯងគឺនៅមិនទាន់សាបសូន្យទេ ព្រោះមិនទាន់គ្រប់7ថ្ងៃចឹងណាទៅណាដោយឡែកនិយាយអំពីពួកអ្នកផាត់ពួកអ្នកលេងសូរ៉ាដែលស៊ីឈ្នួលពួកអមេរិកថៃនឹងសម្លាប់នាងសុន្ទរីហើយបានប្រាក់នឹងនៅនាងផាត់ហើយផាត់ហើយចាប់ផ្ដើមប្រកែកគ្នាឆ្លោះគ្នាសង្វឹងអញ្ចឹងទៅក៏ប្រកែកគ្នាឆ្លោះគ្នាទៅឆ្លោះគ្នាពេលឆ្លោះគ្នាអញ្ចឹងទៅក៏មានអ្នកលេងសារ៉ាម្នាក់គេថាអ្នកឯង សម្លាប់នាង សុនតារីប្រហារត្រឹមតែម្ដងប៉ុណ្ណោះធ្វើឲ្យនាងស្លាប់ហើយបានលុយនឹងមកមកផឹកស៊ីសបាយហ្នឹងណែពេលនោះព្រះរាជាឲ្យពួករាជាបរោះហ្នឹងដើរស៊ើបសង្កេតស៊ើបអង្កេតមើលនៅក្នុងនគរហ្នឹង ថាតើអ្នកណាសម្រាប់នាងសុនតារីពិតប្រាកដពេលដែលពួករាជាបរោះដើរស៊ើបអង្កេតទៅក៏ទៅជួពួកដែលលេងសារាកំពុងតែផឹកសារាឆ្លោះគ្នាហ្នឹងឯងបានលើ គួរនៅលេខសារ៉ាម្នាក់ដែលនិយាយថាអ្នកឯងហ្នឹងសម្លាប់នាងសុន្ទរីដោយការប្រហារតែម្ដងប៉ុណ្ណោះហើយយកទៅកប់ទុកនៅបែបប្រកបកប់របស់ព្រះសម្មាសម្ពុទ្ធបានលុយបានប្រាក់ដល់មកហើយមកមកមកផឹកសបាយនេះពេលនោះរាជាបរោះក៏ចាប់ពួកនៅលេងសារ៉ានឹងមកយកទៅថ្វាយព្រះជាព្រះជាសួរថាអ្នកទាំងអស់គ្នានឹងសម្លាប់នាងសុន្ទរីពិតមែនឬបានពួក អ្នកលេងសារ៉ានោះក៏ទូលថាពិតមែនវិជាសួរអ្នកណាអ្នកធ្វើអ្នកណាអ្នកវិជាពួកអ្នកលេងសារ៉ានោះក៏ឆ្លើយថាពួកអ្នករដ្ឋៃអ្នកវិជា បានព្រះជាឲ្យហៅពួកអ្នករដ្ឋៃមកទាំងអស់ហ្នឹងសួរដេញសួរដឹងរឿងហ្នឹងទៅក៏ឲ្យពួកអ្នករដ្ឋៃទាំងឯងទៅយោសពនាងសុនតរីហ្នឹងណាណាឲ្យយោសពនាងសុនតរីឲ្យដើរប្រកាសក្នុងនគរប្រាប់ដល់មហាជនទាំងឡាយថា ការសម្លាប់នាងសុន្ទរី នេះមិនមែនជាទង្វើ របស់ព្រះសមណគោតមនិងនិងសាវករបស់ព្រះសមណគោតមទេការសម្លាប់នាងសុន្ទរីនេះគឺជាអំពើ របស់ពួកយើងខ្ញុំទាំងអស់គ្នានេះទេ ពួកយើងខ្ញុំទាំងអស់គ្នានឹងបានជួលពួកនៅលេងសារានឹងឯងឲ្យទៅសម្លាប់នាងសុន្ទរីហើយយកទៅកប់ទុកនៅក្នុងវត្តជាតពុនហ្នឹងគឺព្រះជាឲ្យពួកនៃរដ្ឋៃនឹងឯងប្រកាសអំពីទោសកំហុសរបស់ខ្លួនហើយដាក់ទោសដល់ពួកនៃរដ្ឋៃទាំងអស់នោះទាំងណា ហ្នឹងគឺទោសបច្ចុប្បន្នគឺអញ្ចឹងទៅហើយស្រុកសេចក្តីមកថាសំលេងជេដែលមហាជនតម្លាយជេព្រះវិខុសោព្រះសម្មាសម្ពុទ្ធហ្នឹងគឺរយៈពេល7ថ្ងៃទៅទៅទៅបាត់ ទៅបាត់ការជេហ្នឹងគឺសំលេងគឺថាអឺសំលេងជេហ្នឹង7ថ្ងៃដល់ថ្ងៃទី8បានមហាជនឈប់ជេដឹងរឿងដឹងរឿងហ្នឹងហើយដឹងរឿងដឹងការពិតដឹងរឿងដឹងដឹងការពិតថាអឺ ការធ្វើនៅអំពើអាក្រក់គឺការសម្លាប់នាងសុន្ទរីនោះមិនមែនជាអំពើរបស់ព្រះសម្មាគោតមនិងព្រះភិក្ខុសង្ឃទេណាហើយបានគួរភិក្ខុទាំងឡាយនឹងចូលទៅគាល់ព្រះសម្មាសម្ពុទ្ធនឹងក្រាបទូលរឿងហ្នឹងទូលរឿងថាអស្ចារ្យណាស់ព្រះអង្គបានត្រាស់ហើយថាសំឡេងហ្នឹង7ថ្ងៃតាំងនៅ7ថ្ងៃប៉ុណ្ណឹងឯងត្រូវសាកសពតាំងហ្នឹង បាទព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បន្លឺឧទានហ្នឹងព្រះអង្គទ្រង់បន្លឺឧទាននៅក្នុងបៃដកលេខ52ទំព័រ222ហ្នឹងព្រះអង្គទ្រង់បន្លឺឧទានថាតតន្តិវាចាយៈជានីអសញ្ញតាបរិហេសង្គាមៈជាតង្វៈកុញជារៈតតវានៈវាកយ៉ាងភរុសង្ឃ ពុទីរិតੰអភិវាសយេភិក្ខុអតុដ្ឋចិត្តតោនឹងគឺវាថាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឧទាននៅក្នុងគម្ពីរខុទ្ទកនិកាយឧទាននៅប្រែថាពួកជនអ្នកមិនសង្រួម តែចាក់ដោតដោយវាចាដូចជាទាហានតតល់ការចាក់បំរីដែលទៅកាន់សង្គ្រាមដោយសទាំងឡាយ ភិក្ខុលើពីអាក្រក់ដែលពួកជនដតីពលហើយជាអ្នក មានចិត្តមិនប្រទោសហើយក៏បីអត់ត្រមបានណាអត់ត្រមជាមួយនឹងពាក្យសម្ដីដែលគេជេរមិនអោយជេរតបទៅវិញទេគឺថាមាននៅខណ្ឌតៃធអញ្ចឹងអាពាក្យជេរហ្នឹងគឺថាពាក្យជេរពាក្យចាក់ដោតដោយលំពេងគឺវាចាណាប្រៀបបានដូចជាពួកទាហានតតល់នៅក្នុងសង្គ្រាមចាក់ដំរីដោយសអញ្ចឹង ចឹងពាក្យជេបន្តិចពាក្យផ្ដាសាហ្នឹងគឺថា ដូចជាដូចជាចាក់ដោយចំនួនឬក៏ចាក់ដោយកូនសអញ្ចឹងឯងគឺឈឺនោះណាដោយពាក្យចាស់ថាវាយមិនសូវឈឺតែជាឈឺណាអញ្ចឹងបានក្នុងអត្តន័យនេះខ្ញុំនៅស្មានលើកមកសង្ខេបប៉ុណ្ណឹងទេថាអឺពីខោទាំងឡាយលោកអត់ទ្រាំជាមួយនឹងពាក្យជេររបស់មហាជននៅក្នុងនគរនោះបានរហូតដល់7ថ្ងៃ តែលើ8ថ្ងៃទៅបានអស់ពាក្យជេរនឹងហើយបរិស័ទលែងជេរទៀតហើយព្រោះដឹងការពិតដឹងការពិតអញ្ចឹងអ្នកដែលនិយាយកុហកគឺត្រូវធ្លាក់នរកអាភូតវាទីនេះរយៈទៅពេតិអ្នកនិយាយកុហកគឺត្រូវធ្លាក់នរកហើយកុហកហ្នឹងគឺថាកុហកហើយចោតប្រកម្មទៀតណោះនិយាយកុហកព្រះរាជា ណាពួកនៃរដ្ឋៃនេះនិយាយកុហកព្រះរាជានិយាយកុហកពួកមហាជននៅក្នុងនគរទាំងអស់មិនមែននិយាយកុហកមនុស្សម្នាក់ទេណាតែណានិយាយកុហកមនុស្សមិនអកោណាតែណាហ្នឹងហើយអញ្ចឹងគេជឿណាតែគេជឿមហាជនជឿជឿពួកនៃរដ្ឋៃរហូតដល់នឹងនៃជេព្រះសម្មាសម្ពុទ្ធព្រះវិខុសង្ឃណាតែហ្នឹងគឺថាមានតោតតគ្នាអញ្ចឹងណាតែណាមានតោតតគ្នាអញ្ចឹងអញ្ចឹងការនិយាយកុហកនេះគឺ បើនិយាយកុហកអ្នកមានគុណធម៌និយាយកុហកអ្នកមានសិលគឺមានទោសច្រើនណាស់មានទោសច្រើនណាស់បើនិយាយកុហកអ្នកមានគុណទៀតមានទោសរឹតទៅច្រើនទៀតទៅអញ្ចឹងយើងស្ដាប់ទៅគួរឲ្យខ្លាចណាគួរឲ្យខ្លាចគួរវាចាណាគួរវាចាការពោពាក្យកុហកគួរមាននៅនៅហេរ៉េអតបៈខ្មាស់បាបផ្លាច់បាបហើយព្យាយាមរក្សានៅសិលទាំងអស់គ្នាណាព្យាយាមរក្សានៅសិល5 ដែលមានសិក្ខាបទទី4នេះមោសាវាទាវេរមណីសិក្ខាបទសមាធិយមិជាដើមនឹងខ្ញុំណាលើកសន្តិរីសតមកសង្ខេបសង្ខេបប៉ុណ្ណឹងទេនៅបេដកលេខ52ទំព័រ215រហូតមកដល់ទំព័រ222នេះក៏តែចោះសេចក្តីបន្តិចតិចសង្ខេបមកត្រង់ចង់និយាយអំពី អ្នកដែលពោលពាក្យកុហកអ្នកដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាអ្នកដែលនិយាយពាក្យកុហកគឺត្រូវសិទ្ធិនរកហើយ អ្នកណាធ្វើអំពើអាក្រក់ហើយនិយាយថាមិនបានធ្វើក៏ដោយក៏ត្រូវធ្វើនរកដែរហ្នឹងគឺប៉ុណ្ណឹងដែរណា នៅសូមកណាក៏បន្តទាំងសូមអនុមោទកណាសាធុសាធុអរគុណណាគុណចាស់គ្រូ បានរៀបរាប់លើកអំពីសន្តិរីសោតមកបញ្ជាក់បន្ថែម មានន័យគួរឲ្យចាស់ខ្លាមែនទែននៅក្នុងប្រសូតមួយហ្នឹង នៅក្នុងការភូតភរកុហកហ្នឹងมันมันប្រកាសថានឹងបានរួចខ្លួនទេគឺថា ធ្វើសេចក្តីល្អធ្វើអំពើអាក្រក់ដោយការភូតភរដោយការមួលបង្កាច់វានឹងវាមិនបានថេចេរកាបានយូរទេដោយគុណចាស់គ្រូបានលើកឡើងថាព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គទ្រង់សម្ដែងថាការពោលពាក្យមួលបង្កាច់ការចាក់ដោតការ បាទទេសដៀលនៅព្រះសម្មាសម្ពុទ្ធហើយនៅសាវករបស់ព្រះអង្គកន្លងទៅតែ7ថ្ងៃទេនឹងសັບលៀបទៅហើយដោយសារតែសច្ចធម៌គឺការដែលបានដែលព្រះអង្គមិនបាន ប្រព្រឹត្តពួកដេរដ្ឋីនឹងបានមូលបង្កាច់ព្រះអង្គនឹងគឺ ថាធ្វើឲ្យបរិស័ទប្រជាពលរដ្ឋទូទាំងមនគរគេបានអឺបើតាមសម័យហ្នឹងវាអត់មានសម័យអត់មាន Facebook ដូចសម័យឥឡូវទេ ឥឡូវហ្នឹងគឺថាឲ្យតែលឺសូរអីតិចតួចគឺថាពេញពិទេសពេញពិសកលលោកតែម្ដងហ្នឹងដោយសារ Facebook ហ្នឹងវាផ្សាយលឿនណាស់ឥឡូវបែរមកជួបបាសិកានប់សវណ្ណវិញតើមានអីជាការចូលរួមសម្ដែងនៅក្នុងមូសាវេទាវេរមណីនឹងដែរទេសូមអញ្ជើញបាសិកានប់សវណ្ណបាទ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 ចឹងបុណ្យកុសលនេះខ្ញុំសូមលើកប្រគេនព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គជាសិស្សអង្គគ្រូដែលមានវត្តមាននៅក្នុងការឡាយហើយសូមជូនបុណ្យដល់បងប្អូនជនរួមជាតិទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសមនុស្សជូនបុណ្យដល់មនុស្សលោកទាំងអស់សពសត្វទាំងអស់ឲ្យបានចំណែកបុណ្យសូមអមោទនីស្មាស្មាគ្នាចាធូបសូមធូបបករណាមានសេចក្តីជ្រះថ្លាណាស់បានស្ដាប់អង្គគ្រូលោកសំដែង អំពីសិលមយៈគឺការបំពេញបុណ្យដោយការអឺតាមរយៈការរក្សាសិលនៅ ក្នុងបញ្ញតិយវត្ថុ10ដែលព្រះអង្គលោកបញ្ញត្តិបញ្ញតិយវត្ថុ10យើងយក ទៅតាមខ្លួនបានមានតែបញ្ញតិយវត្ថុ10ទេដែលជាគុតួកុសលធម៌ជាសម្បត្តិមួយដែលយើងយកទៅបាន ហើយនៅក្នុងសប្តាហ៍នេះព្រះអង្គគ្រូលោកសម្ដែងបន្តទៅទៀតនៅក្នុង អនិច្ចសិលបានសិល5សិលរបស់កកសិលរបស់មនុស្សទូទៅនៅចំណុច4គឺអឺសិក្ខាបទទី4មុខតាវិទ្យា មុខសាវៀតហ្នឹងបើយើងស្ដាប់ទៅវាជាការមួយងាយប៉ុន្តែពេលដែលយើងស្ដាប់អង្គគ្រូលោកសំដែងពីសិលនិច្ចសិលហ្នឹងហើយសិលរបស់ក្រហមហ្នឹងយើងយកមកអបអង្គគ្រូលោកលើកយកមកសំដែងក្នុងការឡាយរបស់លោកយើងមើលទៅ ក្នុងសិក្ខាបទមួយមួយហ្នឹងយើងពិបាកនឹងបដិបត្តិណាចឹងសំបីតែសិល5ដែលជាសិលមុខដែលសាមញ្ញនៅក្នុងរបស់មនុស្សលោកហ្នឹងណាបើយើងបដិបត្តិ គឺពិបាកបប្រតិបត្តិកាលពីមុនខ្ញុំមិនទាន់បានអឺសិក្សាធម៌ព្រះសម្មាសម្ពុទ្ធហើយខ្ញុំមិនបានចូលមកស្ដាប់ព្រះអង្គគ្រូលោកសំដែងយ៉ាងលម្អិតបែបនេះគឺខ្ញុំអត់ដឹងថាសិលរបស់ព្រះសម្មាសម្ពុទ្ធសិល5ហ្នឹងមានជាការងាយបប្រតិបត្តិទេក៏ជាការមួយ ស្រួលបប្រតិបត្តិតទៅពេលដែលខ្ញុំបានមកស្ដាប់បានន័យថាសិល5ហ្នឹងជាការងាយអឺ ពិបាកនឹងបប្រតិបត្តិយើងមើលសិក្ខាបទមួយមួយមានអង្គមានប្រយោគមួយមួយមានអង្គមានប្រយោគឥឡូវចូលមកដល់អត្តនយតិមុសាវាទាវេរមណីសិក្ខាបទាំងសមាទិយាមិគឺការវាចាកនៅការពោលនៅកុហកយើងមើលពេលដែលយើងស្ដាប់ហើយពិចារណានៅព្រះអង្គគ្រូលោកសំដែងហើយនឹងព្រះអង្គលោកបញ្ញត្តិមើលទៅជាការមួយលំបាក ការសិល្បៈក្នុងការរស់នៅគឺថាសិល្បៈការនិយាយពីទំនាក់ទំនងពីគ្នាទៅមួយហ្នឹងគឺបើយើងមិននិយាយពាក្យពិតហើយយើងពោលកុហកទេអាចខូចប្រយោជន៍រួមយ៉ាងធំអឺយ៉ាងធំយើងមើលមុខសាវៀតត្រង់សម្ដែងមានទាំងអង្គមានទាំងប្រយោគលោកបញ្ជាក់ដល់ព្រះអង្គលោកសម្ដែងប្រាប់យើងគ្មានសល់ ព្រោះអីសិលគឺជាការវាចាកនៅកាយកាយទ្វាវិច័យទ្វាបានន័យថាអឺសិល5ហ្នឹងគឺជាការធ្វើឲ្យយើងសម្រួមកាយបានន័យសម្រួមវាចាកាលណាបើយើងសង្រួមកាយសង្រួមវិចាយជីវិតយើងជីវិតមិនថាជីវិតយើងតែម្នាក់បុគ្គលតែម្នាក់ឯងទេសំបីតែការរស់នៅជាសមូហភាពហ្នឹងក៏មានការសុខសន្តិភាពដែរ យើងមើលព្រះអង្គលោកសំដែងអង្គរបស់មុខសាវៀតបានន័យថាមាន4ខ្ញុំបានបញ្ជាក់ពីសព្ទាមុនហើយទី1គឺរឿងរ៉ាវមិនពិតឃើញទេរឿងរ៉ាវមិនពិតយើងពោលឲ្យយើងពោលកុហកគេរឿងរ៉ាវមិនពិតណាទី2ទៀតអឺមានចិត្តឃើញទេមានចិត្តគិតនឹងពោលឲ្យខុសហើយទី3ព្យាយាមពោលឲ្យខុសដោយការវិចារទី4 ឲ្យអ្នកដតីជឿនៅសេចក្តីនោះយើងមើលព្រះអង្គលោកសំដែងគ្រប់ទាំងអស់ហ្មងហើយបើដាច់កម្មបត្តិហ្នឹងបើដាច់4អង្គ4ហ្នឹងបានន័យថាដាច់កម្មបត្តិឥឡូវយើងទៅមើលនៅក្នុងបយោគដែលព្រះអង្គលោកសំដែងប្រាប់យើងពីមុខសាវៀតហ្នឹងបានន័យថាមានពីរហ្នឹងធំធំទី1អង្គទី2បយោគក្នុងបយោគការកុហកដោយកាយការកុហកដោយវាចាហ្នឹងក្នុងមុខសាវៀតហ្នឹងមាន4 ទី1បានន័យថាព្យាយាមកុហកដោយខ្លួនឯងដោយកាយវាចាទី2ប្រើអ្នកដតីឲ្យកុហកដោយកាយវាចាទី3សរសេររឿងរ៉ាវមិនពិតបោះសម្បត្តិឬផ្សាយតាមប្រកាសតាមវិទ្យុឲ្យគេយល់ខុសទី4យើងមើលសរសេររឿងរ៉ាវមិនពិតចរិតទុកឬថតចម្លងទុក ចឹងព្រះអង្គលោកសំដែងគ្មានសល់នៅចំណុចណាមួយទេដែលលោកបញ្ញត្តិនៅសិក្ខាបទមកឥឡូវយើងមើលនៅក្នុងប្រយោគនីមួយនីមួយតើការកុហកដោយកាយដោយវិចារនោះដោយខ្លួនឯងឬប្រើគេនោះតើវាមានអត្តន័យហើយខ្លឹមសារបែបណាចំណុចទី1គឺការព្យាយាមកុហកដោយខ្លួនឯងដោយកាយរបៀបណាដោយវិចាររបៀបណាលោកសំដែងអស់ឃើញការកុហក គឺតាក់ទងការរស់នៅក្នុងខ្លួនប្រាណយើងនឹងសំខាន់បំផុតគឺកាយវាចាហើយវាចាចិត្តបើយើងនៅក្នុងកុសលគេហៅបកម្មបត10បាននៃកាយកម្ម3វិច័យកម្ម4មនោកម្ម3អញ្ចឹងសម្ដីហ្នឹងមានដល់ទៅ4ហើយណោះអញ្ចឹងយើងមើលការកុហកដោយដោយកាយដោយខ្លួនឯងគឺយើងពេលដែលគេសួរថាយើងបានធ្វើខុសរឿងណាមួយហើយគិតនឹងកុហកគេ ធ្វើរឿងហ្នឹងក៏ហើយហើយដូចថាយើងធ្វើខុសនឹងច្បាប់ក្តីពេលដែលគេសួរយើងថាតើយើងបានរឿងហ្នឹងប៉ັດអត់អញ្ចឹងយើងបញ្ចេញអាកប្បកិរិយារបស់យើងហ្នឹងដោយការលើកដៃជាសញ្ញាដោយការងោកក្បាលដោយការអឺដូចថា បូនមុខបូនងាប់បញ្ជាក់ប្រាប់ពេលថាខ្លួនមិនបានប្រព្រឹត្តទេអាហ្នឹងចូលក្នុងមុខសាវិតដោយកាយហើយបើដោយវិចារវិញណាយើងមើលតកតងការវិចារហ្នឹងគឺច្រើនរាប់មិនអស់នៅក្នុងសង្គមបច្ចុប្បន្ននេះគឺសឹងគឺច្រើនមែនតែនតែម្ដងដូចយើងមើលសំបីយើងថាងាយសំបីតែគេសួរយើងថាយើងមានលុយអត់យើងមានមាសអត់ហើយយើងឆ្លាក់យើងមានយើងឆ្លើយថាអត់ បងប្អូនសំបីតារូបខ្ញុំក៏ខ្ញុំនឹងឆ្លើយតអត់ដែរការពីខ្ញុំមិនទាន់បានទីថាស្ដាប់អង្គគ្រូលោកសំដែងអត់ឲ្យមិនទាន់បានរៀននេះគឺខ្ញុំប្រាប់ពេលប្រកបជាប្រាប់ពេលថាអត់ទេសំបីមិនថាឡើយកុហកអ្នកដតីសំបីតែកុហកសំបីតែកូនខ្លួនសួរថាអឺម៉ាក់មានលុយអត់ខ្ញុំឆ្លើយថាអត់មានទេហើយអត់ដឹងថាពាក្យនឹងថាចូលក្នុងមុខសង្វាទេក៏ប៉ុន្តែអឺយើងមានលុយមានមានមានប្រាក់ហើយយើងកុហកគេថាយើងអត់មានអានឹងចូលក្នុងមុខសង្វាទេ ហ្នឹងចំណុចទី1ដោយវាចាហើយបើយើងដឹងរឿងយើងដឹងរឿងរ៉ាវដោយព្រះអង្គគ្រូលោកសំដែងអញ្ចឹងអនន្តរយៈវោហា8នោះអាហ្នឹងវោហាអន្តពាលទាំង8លោកសំដែងពីអតីតមុនហើយបងគ្រូលោកសំដែងអញ្ចឹងគេសួរយើងថាតើអ្នកបានវត្ថុទាំងអស់ហ្នឹងតើអ្នកបានឃើញអត់បានឮអត់បានដឹងអត់បានពណ៌ត្រូវអត់យើងបដិសេធដោយឆ្លើយថាយើងអត់ យើងអត់បានយើងឃើញយើងឆ្លើយថាយើងអត់ឃើញយើងដឹងយើងឆ្លើយថាយើងអត់ដឹងយើងឮយើងឆ្លើយថាយើងអត់ឮយើងពណ៌ត្រូវយើងឆ្លើយថាយើងអត់បានពណ៌ត្រូវទេហ្នឹងវាចូលក្នុងមុខសាវិតហើយយើងមើលនៅក្នុងជីវិតបច្ចុប្បន្នយើងរាល់ថ្ងៃនេះណាមានច្រើនណាស់មានច្រើនដោយថាយើងការរស់ស៊ីចិញ្ចឹមជីវិតរាល់ថ្ងៃនេះព្រះអង្គលោកថានៅក្នុងសមាអាជីវៈសមាអាជីវៈនៅក្នុងអង្គមគ្គដែល អង្គមគ្គ8អង្គមគ្គ8ហ្នឹងជាផ្លូវមួយដែលធ្វើឲ្យយើងបានទៅកាន់និព្វានដោយសារអង្គមគ្គ8ហ្នឹងពោះអរិយសច្ចធម៌4បានន័យថាចឹងចូលទៅសមាវិជ្ជាសមាកម្មន្តនិងសមាអាជីវៈគឺការចិញ្ចឹមជីវិតត្រូវហ្នឹងក៏ប៉ុន្តែយើងមើលនៅក្នុងការចិញ្ចឹមជីវិតរបស់បុគ្គលខ្លះមិនមែនខ្ញុំនិយាយទាំងអស់ទេគឺតែអានេះតែនៅក្នុងការយើងសន្ទនារវាងដូចថាគោលពាក្យសច្ចៈហើយនឹងការកុហកយើងមើលរបស់ខ្លះ គាត់របស់គាត់អត់ល្អទេតែគាត់ឆ្លើយថារបស់គាត់ល្អរបស់ខ្លះទៀតគាត់តិចពុនហើយហួស delay គាត់ឆ្លើយថារបស់គាត់ត្រូវ delay ទោះបីថាខូចសុខភាពអ្នកណាក៏ដោយបុគ្គលណាឬវិជាជនឬអីក៏ដោយក៏គាត់អត់ខ្វល់ដែរសំខាន់ពេលដែលលោកគាត់កាត់ឡើងពេលដែលតណ្ហាគាត់កាត់ឡើង គឺគាត់មុខសាវាតដោយគ្មានហេរិនិងអតបៈគឺគ្មានសេចក្តីខ្មាស់មានសេចក្តីតក់ស្លុតនឹងនឹងនឹងការកំហុសខ្លួនឯងទេ ហើយយើងមើលជួនកាលទៀតគាត់ដូចថារបស់គាត់ដាក់គីមីគាត់ថារបស់គាត់ ធម្មជាតិរបស់គាត់ធម្មជាតិហើយអត់គាត់អត់ខ្លាចញញើតនឹងការបាបទេខ្ញុំខ្ញុំធ្លាប់ជួបខ្ញុំធ្លាប់ជួបពេលដែលខ្ញុំទៅសម្រានពេទ្យនៅអររគឺខ្ញុំឃើញស្ដែងតែម្ដង បងស្រីហ្នឹងគាត់នៅកោះកបី ហើយគាត់គាត់ដូចថាពេលដែលគាត់មកដេកពេទ្យហ្នឹងគឺគាត់មានសភាពមុខគាត់ហើមជួមអីចឹងខ្ញុំសួរគាត់សួរបងប្អូនគាត់ថាគាត់ឈឺអីអញ្ចឹងបងប្អូនគាត់បានប្រាប់ថាដាក់ថ្នាំមានផ្លែមានយើងហូបហ្នឹងឲ្យដាក់ថ្នាំទៅវាជ្រុលវាធ្វើឲ្យបាញ់ទៅវាឡងទៅខ្លួនយើងវិញអញ្ចឹងមើលសំបីតែបន្លែផ្លែឈើបរិភោគរាល់ថ្ងៃយើងប្រើជាតិគីមីហើយយើងទៅពូហក់ គេឲ្យគេជឿលើខ្លួនហ្នឹងថាជារបស់ល្អការណាបរិភោគទៅវាមានប៉ះពាល់ដល់សុខភាពហើយយើងមើលអ្នកខ្លះរបស់គាត់คล้ายคล้ายគាត់ទៅទិញអឺដូចថាម៉ាករបស់គេយកមកដាក់អឺចង្វាន់របស់ខ្លួនហើយប្រាប់គេថាជាចង្វាន់ពិតជាអវ៉ាន់សុទ្ធអាហ្នឹងអាហ្នឹងអាហ្នឹងការចិញ្ចឹមជីវិតរាល់ថ្ងៃ ហើយយើងមើលដូចថាបុរសខ្លះកណ្ដោយគាត់មានភរិយាគាត់ទៅប្រពល់ប្រាប់គេថាគាត់អត់ភរិយារហូតដល់គាត់ទៅកុហកមេដាបេដាគេហើយបុរសខ្លះគាត់លួចទៅរៀបការធ្វើឲ្យគេខូចអនាគតដោយសារខ្លួនទៀតក៏មានដែរអានេះនិយាយទៅតាមពាក្យការយើងក៏ដោយវិចារដោយខ្លួនឯងដោយខ្លួនឯងហើយយើង មានចំណែកទៀតដែលរាប់មិនអស់ដែលខ្ញុំមិនអាចអត្ថាធិប្បាយបានគឺតាមរយៈសម្ដីដែលយើងកុហកដោយខ្លួនឯងហ្នឹងមានច្រើនដូចជាអ្នកខ្លះអញ្ចឹងជីងគាត់គាត់ដូចថាជួនកាលគាត់មិនអោយអ្នកទិញនឹងមើលផងគាត់1គីឡូអញ្ចឹងគាត់ឆ្លោយថា8ខាំអញ្ចឹងគាត់អត់ដឹងថាការប្រហកនឹងធ្វើឲ្យគាត់ធ្លាក់ទៅអបាយភូមិឬជាមនុស្សមួយដែលមានប្រវត្តិការបដិសន្ធិក្នុងប្រវត្តិការគាត់អត់ទេគាត់និយាយ សិក្សារៀនសូត្រអញ្ចឹងគាត់គិតថាពេលដែលលោកភ័ក្រគាត់កើតមកអឺតណ្ហាគាត់មានគាត់បានដោយគាត់គឺគាត់ចង់តែបានហ្មងអត់ខ្វល់ពីអីទាំងអស់អត់ខ្វល់ពីបាបអត់ខ្វល់ពីបុណ្យអត់ខ្វល់ពីហិរិនិងអតបៈអាហ្នឹងយើងមើលហ្នឹងការដែលយើងកុហកដោយខ្លួនឯងដោយការវិចារហើយលើយើងមើលចំណុចទី2 ប្រើឲ្យគេកុហកហើយនឹងប្រើឲ្យគេកុហកដោយកាយដោយវាចាវាមិនខុសអីនឹងកុហកខ្លួនឯងដោយខ្លួនឯងទេគឺប្រើឲ្យគេធ្វើកាយវិការអឺថាបញ្ជាក់ប្រាប់នៅនឹងថាខ្លួនអត់បានឃើញបានអីអញ្ចឹងហើយប្រើគេឲ្យសរសេរឯកសាររឿងពិតក្តីមិនពិតរឿងពិតឆ្លើយថាពិតរឿងរឿងពិតឆ្លើយថាមិនពិតរឿងមិនពិតឆ្លើយថាមិន អ្នកខ្លះគាត់មានលុយរហូតគាត់ជួលអ្នកចេះគាត់ជួលអ្នកមានដូចថាសមត្ថភាពហ្នឹងធ្វើឯកសារខ្លែងបន្លំឲ្យគាត់ទៀតផងអាហ្នឹងតាមរយៈផ្លូវកាយហើយបើតាមរយៈវិចារដែលគាត់ឲ្យគេពោលពាក្យឧហកតាមគាត់ហ្នឹងដូចថាពេលដែលគាត់ប្រព្រឹត្តនៅអំពើខុស ច្បាប់ដោយប្រការណាមួយអញ្ចឹងគាត់ឲ្យគេឆ្លើយថាមិនខុសទេធ្វើជាសាកសីឲ្យអញ្ចឹងគាត់ឲ្យគេក៏រហូតដល់គាត់ជួលអ្នកមានទឹកថាអ្នកមានសមត្ថភាពអញ្ចឹងគាត់ជួលអ្នកធ្វើការឲ្យជួយកុហកពូតឲ្យគាត់ក៏មានដែរអាហ្នឹងប្រើគេឲ្យកុហកហើយយើងមើលនៅក្នុងចំណុចទី4នៅក្នុងចំណុចទី3សរសេររឿងរ៉ាវមិនពិតសរសេររឿងរ៉ាវហើយអឺ បោះសម្បត្តិឬប្រកាសតាមវិទ្យុអីហ្នឹងគាត់សរសេរមិនពិតទេគាត់ប្រកាសទៅធ្វើឲ្យគេចលាចលធ្វើឲ្យគេអឺជឿទៅលើគាត់អីចឹងដូចយើងមើលនៅក្នុងជីវិតមុខរបររាល់ថ្ងៃក៏ដូចគ្នាដែរពេលដែលគាត់អឺ ផ្សាយសូរាក្តីផ្សាយបារីក្តីទោះបីថារដ្ឋាភិបាលលោកអត់ឲ្យញ៉ាំសូរាឲ្យហួសកម្រិតទេក៏តែគាត់ផ្សារប្រសើរទៅបានប៉ណេះលៀនប៉ណេះលៀនអីចឹងទៅសំបីតែគ្រឿងដូច ដូចភេរជ្ជៈក្តីចឹងសិតតែមានរង្វាន់នៅកម្រោតែគាត់អត់មានផលគាត់អត់គិតថាផលវិបាកដែលប៉ះពាល់ដល់សុខភាពទេដូចគាត់ផ្សាយបារីចឹងជក់ប៉ុណ្ណេះទៅបានលុយប៉ុណ្ណេះត្រូវលៀនប៉ុណ្ណេះត្រូវឡានត្រូវម៉ូតូអីចឹងហើយទោះបីថាក្នុងអឺក្រសួងសុខាភិបាលលោកមិនអោយជក់បារីទី1ខូចសុខភាពទី2ធ្វើអោយបរិស្ថាននឹងមិនល្អអីហ្នឹងគាត់អត់ខ្វល់ទេគាត់ធ្វើយ៉ាងណាគាត់ដោយដើម្បីជាប្រយោជន៍គាត់គឺគាត់ធ្វើ ធ្វើឲ្យគេជឿជាក់មកលើខ្លួនអញ្ចឹងអាហ្នឹងចំណុចទី4អឺចំណុចទី3ដល់ចំណុចទី4វិញបានន័យថាសរសេររឿងរ៉ាវមិនពិតសរសេររឿងរ៉ាវមិនពិតហ្នឹងចរិតទុកថតចម្លងទុកដើម្បីជាភ័ស្តុតាងដើម្បីចាប់កំហុសទម្លាក់កំហុសឲ្យគេរហូតអ្នកខ្លះចោទប្រកាន់ដោយសារសម្ដីហ្នឹងមិនធម្មតាដោយសារកុហកហ្នឹងអ្នកខ្លះទៀតកុហកញុះញង់ឲ្យវាយគ្នាកុហកឲ្យគេខូចប្រយោជន៍ដោយសារខ្លួនធំធំហើយកុហកឲ្យគេអឺដូចថា សរសេររឿងរ៉ាវមិនពិតធ្វើឲ្យគេជាប់គុកជាប់ច្បាប់រហូតដល់ធ្វើឲ្យគេវិនិច្ឆ័យដោយសារខ្លួនទៀតក៏មានដែរក៏ប៉ុន្តែនៅក្នុងអឺអង្គរបស់សិក្ខាបទមួយមួយកាលណាបើយើងដាច់អង្គនឹងយើងត្រូវធ្លាក់ទៅកើតនៅក្នុងអបាយភូមិបានន័យថាកើតក្នុងនរកកើតក្នុងប្រែតកើតក្នុងសូរកាយកើតក្នុងដេរឆានបើយើងធ្វើឲ្យអង្គអង្គអង្គមួយមួយដាច់អញ្ចឹងកាលណាបើយើងធ្វើឲ្យអង្គដាច់អង្គនឹងគឺជាការបដិសន្ធិមួយដ៏ធំ ដែលតាក់ទងនឹងចាប់កំណើតនៃពិភពមួយទៅភពមួយពិតមែនតែរូបរាងយើងបានឃ្លាតចាកបែកធ្លាយហើយរូបនេះមិនមែនថិតថេរក៏ដោយតែវិញ្ញាណរបស់យើងនឹងសញ្ញាដូចថាខណ្ឌសញ្ញាខណ្ឌហ្នឹងគឺចងចាំនៅពេលនិមិត្តទាំង3គឺពេលនិមិត្តទាំង3កើតឡើងបានន័យថាបើយើងអត់មានដាច់កម្មបត្តិទេយើងរក្សាសិលហ្នឹងបានជានិច្ចកាលអ្នកប្រាជ្ញទាំងឡាយថាយើងជាសពរោះមជ្ឈុំសពរោះអូមសពរោះធម្មតា ចឹងត្រឹមតែសពរធម្មតាការបដិបត្តិនៅក្នុងជីវិតលោកបាក់ម្លឹងម្លឹងចុះទម្រាំប្រសងលោកមានសិក្ខាបទ227ទៅតើលោកបាក់ប៉ុណ្ណាទៅបើគ្រាន់តែសិល5យើងពិបាកប៉ុណ្ណឹងហើយមុនដំបូងខ្ញុំគិតថាទៅសុំសិលនៅក្នុងវត្តអីទៅប្រសងថាតាមទៅសុំដូចទៅសុំពីប្រសងអញ្ចឹងព្រះអង្គលោកថាបាណាតិបាតាវេរមណីសិក្ខាបទាំងសមាធិយាមិខ្ញុំថាតាមលោកដែរ ហើយមកអេវ៉ាន់អេវ៉ាន់មួយលោកដែរដោយសារអីដោយសារខ្ញុំគិតថាវាមិនក៏វាចាក់នៃការសម្លាប់សត្វតែខ្ញុំអត់បានដឹងថាអង្គប្រភេទម៉េចកាយបើធ្វើតាមកាយធ្វើតាមប្រយោគវាចានឹងបែបណាហើយការប្រព្រឹត្តនោះបើយើងប្រព្រឹត្តរឿងតូចយើងយើងអត់យើងបានយើងមានទោសតូចកាលណាប្រព្រឹត្តទោសធំយើងបានទោសធំដោយសារការយើងភូតកុហកដោយព្រះអង្គគ្រូលោកសំដែងមិនអញ្ចឹងកាលណាបើយើងកុហក អឺរឿងតូចយើងតូចតូចកាលណាយើងកុហកអ្នកមានសិលតូចធំកាលណាកុហកមានកុហកមេដាបៃតាកាន់តែធំជាងនឹងទៅទៀតណាអញ្ចឹងបានន័យថាកាលណាបើយើងបានរក្សានៅគុណធម៌រក្សាសិល5ហ្នឹងជាប់លាប់ទៅយើងមានកិត្តិយសកាលណាបើយើងអត់មានដូចថារក្សាទេយើងធ្វើជាមនុស្សម្នាក់ពោលកុហក ពោលរឿងមិនពិតបានន័យថាយើងរស់នៅក្នុងសង្គមបានន័យថាយើងរស់នៅបច្ចុប្បន្នមាន មានតោហើយយើងបានន័យថារស់នៅមិនជាទីស្រឡាញ់របស់អ្នកផងទាំងពួងហើយយើងរស់នៅដូចថាក្នុងដូចដូចសង្គមស្អប់ពើមហើយខ្ញុំដូចដូចបងធ្លាប់សម្ដែងរឿងហ្នឹងហើយដូច អ្នកយាមផ្លូវម្នាក់គាត់អាងគាត់មានអំណាចពេលដែល អ្នកបរទេសនឹងទៅគាត់មានកៅមរកតព្រះអង្គគ្រូលោកធ្លាប់សម្ដែងរឿងហ្នឹងហើយហើយគាត់យកកៅដើម្បីស្រឡាញ់ប្រពន្ធគេគាត់យកកៅមរកតហ្នឹងទៅដាក់ក្នុងអទេសគេថាគាត់ហ្នឹងថាបុរសហ្នឹងលួចកៅមរកតឲ្យគេជឿចាប់បុរសហ្នឹងវាយដើម្បីយកប្រពន្ធគេប៉ុន្តែកម្មពៀនហ្នឹងវិញរាប់រយជាតិរហូតដល់បុរសដែលជាអ្នកប្រព្រឹត្តហ្នឹងមកបួសជាសង្ឃហើយមានសង្ឃាយ យសង្រួមមានសិលល្អបរិសុទ្ធហើយមាននៅតែទទួលរងនៅកម្មនឹងទៀតពេលដែលចោលគេដេញមកគេដេញមកដល់ចោលគាត់មិនដឹងថាយកឲ្យបាននឹងទៅណាប្រសងលោកពងស្រងទឹកដាក់ក្នុងស្បង់លោកទៅអញ្ចឹងគឺចាំលោកសងនឹងវាយទៅតែប្រជាជនដែលលោកអត់បានដឹងពីទោសកំហុសមានតែព្រះសម្មាសម្ពុទ្ធដែលជាសពញ្ញុញាណលោកនឹងពី ដំណើរនៃជីវិតរបស់សត្វលោកលោកថាទោសនឹងសមហើយសមហើយអញ្ចឹងណាដូចហើយបានលោកសំដែងថាបុរសនឹងយកកៅមរកតអីហ្នឹងដាក់ក្នុងអាទិអញ្ចឹងទៅហើយឥឡូវយើងមើលបើអ្នកដែលគេអត់គេនិយាយពោលពាក្យសច្ចៈគេពោលពាក្យសច្ចៈហើយបានផលអានិសង្ឃខ្ញុំអានសភៅនៅអង្គគ្រូតិនតិនអឺតឹមសៀប លោកសរសេរអានិសង្ឃរបស់ការមិនកុហកហ្នឹងណាផលនៃការកុហកហ្នឹងណាអឺមានដល់ទៅ11អញ្ចឹង11ហ្នឹងអីខ្លះយើងពិចារណាទាំងអស់គ្នាអានិសង្ឃអានិសង្ឃអានិសង្ឃគុណម្ចាស់អានិសង្ឃនៃការនិយាយមិនកុហកហ្នឹងមាន11ផល ផលនៃការនិយាយមិនកុហកហ្នឹងមាន11ចំណុចទី1ជាអ្នកមានឥន្ទ្រីទាំង5 អន្តិទាំង5ល្អផូរផង់អន្តិទាំង5ហ្នឹងមានសទ្ធា មានសតិមានវិរិយៈមានសមាធិហើយនិងបញ្ញាបើយើងនិយាយពីតួសមាធិវិញណាកាលណាបើយើងគ្មានសិលល្អបរិសុទ្ធទេយើងមិនអាចធ្វើសមាធិឡើងឡើយតនដរាបណាយើងមានសិលល្អទើបយើងធ្វើសមាធិនឹងឡើងដោយសារអីដោយសារពេលដែលយើងចម្រើននៅសមថកម្មដ្ឋានបានន័យថាសមាធិយើង គឺជាការអប់រំចិត្តធ្វើឲ្យចិត្តជាឯកតាចិត្តតែមួយបានន័យថាឯកតាចិត្តនឹងធ្វើចិត្តស្ងប់ធ្វើចិត្តឲ្យមូលតែមួយ ហើយបើយើងមានសិលបានន័យថាចិត្តយើងសភាវៈដែលនៅក្នុងខ្លួនរបស់យើងនឹងប្រកបដោយកុសលធម៌បានន័យថាយើងអត់បង្កើតនៅអកុសលធម៌ទេអញ្ចឹងចិត្តរបស់យើងនឹងមូលចិត្តរបស់យើងនឹងមូលបានន័យថាចិត្តយើងអត់មានវិដេសរីចិត្តយើងអត់មានទោសៈចិត្តយើងអត់មានលោភៈចិត្តយើងអត់មានមោហៈអញ្ចឹងការចម្រើននៅសមាធិនឹងលឿនអញ្ចឹងបានព្រះអង្គលោកឲ្យយើងបដិបត្តិនៅសិល5នឹងហើយព្រះអង្គលោកអឺ អឺបញ្ញានៅសិល8បញ្ញានៅសិល8បញ្ញានៅសិល10ដើម្បីឲ្យអាការចិត្តរបស់យើងនឹងវិវត្តពីកម្រិតមួយទៅកម្រិតមួយហើយយើងមើលនៅក្នុងពេលដែលយើង ចម្រើនលោកឲ្យចម្រើននៅវិបស្សនាសមថវិបស្សនាកម្មដ្ឋានអញ្ចឹងកាលណាយើង ចម្រើននៅសមថៈយើងអាចពេលដែលសមថៈយើងចូលដល់អបណាហើយអញ្ចឹងវិបស្សនាកម្មតែឈានទៅយើងអាចរកឃើញនៅអឺ អនិច្ចំទុក្ខអនត្តានឹងយើងយើងយើងមើលជាអ្នកមានអន្ត្រីទាំង5ហើយដល់ទី2អ្នកមានវាចាពីរោះក្បោះក្បាយវាចាពីរោះក្បោះក្បាយយើងមើលពេលដែលបុគ្គលណាគាត់និយាយពោលពាក្យសច្ចៈអឺហើយនិយាយត្រង់ណាបុគ្គលដែលមានភាពទៀងត្រង់សពោពាក្យសច្ចៈហ្នឹងទៅទីណាក៏គេស្រឡាញ់រាប់អានសំបីតាយើងម្នាក់ម្នាក់ក៏គិតថាប្រាថ្នាជួបបុគ្គលបែបហ្នឹងដែរ ហើយទី3ជាអ្នកមានថ្មិញត្រឹមស្មើល្អអានឹងផលរបស់អានិសង្សនៃការមិនពោលកុហកហើយទី4ជាអ្នកមានរូបរាងសមសួនហើយទី5ជាអ្នកជួបតែសម្ផស្សជាសុខសម្ផស្សជាសុខបានន័យថាជួបមិនជួបអារម្មណ៍ទាំង5ជួបអារម្មណ៍ទាំង5ហ្នឹងគឺគឺសោយអារម្មណ៍ដោយសមមនុស្សមិនសោយដោយជាទុកវេទនាទេ ហើយទី6អឺទី6ជាអ្នកមានក្លិនមាត់ដ៏ល្អហើយទី7ជាអ្នកមានសម្ដីគួរជាទីពេញចិត្តរាប់អានហើយទី8ជាអ្នកមានអណ្ដាតពណ៌ក្រហមស្ដើងទី9ជាអ្នកមានត្រចៀកមិនប្លង់ទី10ជាអ្នកមានបរិស័ទសេពគប់រាប់អានហើយទី11ជាអ្នកមានចិត្តមិនរវើរវាយអញ្ចឹងបានថាពេលដែលយើងមិនពោលពាក្យឧហោះ យើងអត់មានវិដិសរីបានអីថាចិត្តយើងពោលពាក្យមិនពោលមករវើរវាយចិត្តយើងអត់រវើរវាយទេអញ្ចឹងហើយបានពេលដែលយើងទៅសមាធិណាជាចំហ៊ានដំបូងគឺព្រះអង្គព្រះអង្គគ្រូឬឬមួយក៏អ្នកដែលធម្មចារដែលជាអ្នកជាគ្រូដែលបង្ហាត់វិបស្សនាហ្នឹងគាត់ទៀមទាចំហ៊ានដំបូងគឺឲ្យយើងមានសិល5សិនដើម្បីអីដើម្បីធ្វើឲ្យចិត្តយើងស្អាតធ្វើឲ្យចិត្តយើងបរិសុទ្ធវាជាការមួយឆាប់ សមាធិនឹងការវិវត្តឡើងហើយពេលដែលបុគ្គលដែលគាត់មិនកុហកគាត់មិនកុហកហើយគាត់ពោលពាក្យសច្ចៈគាត់បានពេលដែលគាត់បដិសន្ធិគាត់ទៅកើតនៅក្នុងសុគតិភូមិសុគតិភូមិនឹងមានភូមិដល់ទៅ7ចាប់ពីមនុស្សភូមិរហូតដល់ទេវតាភូមិមាយាភូមិអញ្ចឹងទៅរហូតដល់លោកុត្តរភូមិរហូតដល់ព្រះនិព្វាន ចឹងបានយើងសន្សំសេចក្តីល្អបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងដោយព្រះអង្គគ្រូលោកសំដែងចឹងថាសិលល្អផោផង់ជួយជីវិតយើងឲ្យវិវត្តពីភពមួយទៅភពមួយចឹងយើងទាំងអស់គ្នាគួរតែជំរះសិលឲ្យស្អាតនៅក្នុងសន្តានរបស់យើងរបស់យើងហើយការជំរះសិលឲ្យការជំរះសិលនៅក្នុងសន្តានរបស់យើងហ្នឹងណាតតែយើងឃើញផ្លែកនៅក្នុងខ្លួន ពេលដែលខ្ញុំរក្សាសិលកាលពីមុនណា គឺសិលរបស់ខ្ញុំមិនល្អផោផង់ទេមែនมันល្អទេទោះបីសពថ្ងៃហ្នឹងក៏នៅតែតែធ្លាយក៏ធ្លោយដែរព្រួយអឺដូចខ្ញុំបានខ្ញុំនិយាយពីចិត្តខ្ញុំប្រាប់បងប្អូនយើងទាំងអស់តែម្ដងថាពេលដែលយើងដឹងថាខ្លួនយើងមានសភាវៈល្អព្រោះអីសិលហ្នឹង ជាការវាស់សភាវាស់គុណធម៌របស់មនុស្សសិលហ្នឹងជាការវាស់គុណធម៌របស់មនុស្សកាលណាយើងមានសិលល្អមួយថ្ងៃហ្នឹងពេញបានន័យថាយើងជាគុណជឿយើងជាមនុស្សម្នាក់មួយដែលមានគុណធម៌ពេញលេញប៉ុន្តែបើថ្ងៃណាមួយយើងមានការគិត ខុសនៅក្នុងសិល5ហ្នឹងយើងអត់បានបរិបូរទេប៉ុន្តែបើយើងដាច់សិក្ខាបទណាមួយគឺយើងត្រូវទោសនៅក្នុងសង្គមហើយយើងធ្លាក់នរកទៅអបាយភូមិ4គឺខ្លាចបំផុតធ្លាក់នរកចឹងហើយបានព្រះសម្មាសម្ពុទ្ធបរមគ្រូដែលយើងលោកលោកបញ្ញត្តិសិក្ខាបទហ្នឹងមកទោះបីតាសិលហ្នឹងមានហើយក៏ដោយសំបីតែនៅក្នុងសង្គមក៏អ្នកដឹកនាំហ្នឹងគាត់នៅប្រទេសមួយមួយហ្នឹងគឺគាត់ត្រូវតែមាន ជាចម្បងត្រូវតែមានសិលធម៌5ហ្នឹងជាចាំបាច់តែម្ដងបើបុគ្គលយើងគ្មានសិលធម៌ទាំង5ហ្នឹងទេបានន័យថាសង្គមហ្នឹងវឹកវរអាហ្នឹងចំណុចទី1ដល់ចំណុចទី2ពេលដែលយើងអឺដោយចិត្តខ្ញុំអញ្ចឹងខ្ញុំនិយាយពីចិត្តខ្ញុំណា ក្រោយពេលដែលខ្ញុំបានចូលបានសិក្សារៀនសូត្រខ្ញុំអរគុណថ្លែងអំណរគុណម្ដងហើយម្ដងទៀតដល់ឯកឧត្តមកុលភេងនិងលោកជំទាវព្រមទាំងព្រះអង្គគ្រូដែលនៅក្នុងបញ្ញាសាស្ត្រហើយសាស្ត្រាចារ្យមានអ្នកគ្រូអ្នកគ្រូដែលជាសាស្ត្រាចារ្យហ្នឹងព្រះអង្គឯកឧត្តមលោកបង្កើតនៅខ្យបុតហ្នឹងឲ្យខ្ញុំបានរៀនហើយអឺសាស្ត្រាចារ្យដែលជាលោកគ្រូអ្នកគ្រូអង្គគ្រូក្តីដែលលោកបង្រៀនហ្នឹងឲ្យខ្ញុំបានរៀនអឺ ពុទ្ធសាសនាឲ្យរៀនបានរៀនអភិធម្មដែលបានយល់ខ្លះយល់នៅសភាវៈធរនៅបរមត្ថទាំង4ទាំង2បរមត្ថទាំង4ហ្នឹងហើយខ្ញុំយល់ពីដំណើរនៃជីវិតបើកុំអីខ្ញុំកើតជំងឺដូចថាបាក់ទឹកចិត្តណាបើពេទ្យមើលខ្ញុំអត់ជាណារហូតដល់ខ្ញុំបានរៀនធម៌ខ្ញុំស្គាល់សភាវៈទាំងអស់ហ្នឹងខ្ញុំជួយខ្លួនឯងបានអញ្ចឹងខ្ញុំអរគុណណាស់បុណ្យកុសលដែលខ្ញុំបានបំពេញទាំងប៉ុណ្ណាអឺ ហើយទីមួយទៀតខ្ញុំអរគុណព្រះអង្គគ្រូដែលបានអនុញ្ញាតឲ្យខ្ញុំចូលមកស្ដាប់ពធមទេសនានៅក្នុងការ live របស់ព្រះអង្គគ្រូហើយបានព្រះអង្គគ្រូបានស្ដាប់នៅការសម្ដែងរបស់ព្រះអង្គគ្រូបុណ្យកុសលដែលខ្ញុំបានបំពេញតាំងពីក្មេងមកមានជាទានក្តីធម្មទានបានចូលមកស្ដាប់ក្តីបុណ្យទាំងអស់នឹងខ្ញុំសូមជូនដល់លោកអ្នកមានគុណទាំងអស់ដែលបានអឺដូចថាផ្ដល់ ចំណេះដឹងដល់ខ្ញុំខ្ញុំសូមអរគុណណាស់អរគុណហើយអរគុណទៀតអញ្ចឹងបានថាពេលដែលសភាវៈដែលយើងស្គាល់ហើយយើងបានដូរចិត្តរបស់យើងណាពេលដែលខ្ញុំមកធ្វើអីដូចថាឥឡូវឃើញឯងសំបីខ្ញុំដឹងសំបីតែយើងថាភូតកូនយើងក្តីភូតគេក្តីថាយើងមានអត់លុយអត់កាក់អីក៏ចូលទៅក្នុងមុខសាវាដែរអញ្ចឹងពេលដែលយើងនិយាយទៅកាន់បុគ្គលណាមួយគឺយើងរលឹកនៅសតិយើងតន់ទោះបីថាគេសួរមកมันឆ្លោយតែម្ដង បានន័យថាពួកយើងដឹងថាបើយើងឆ្លោយទៅមុខសាវៀតនឹងនឹងដាច់ចាចឹងយើងអត់ឆ្លោយទេយើងយើងការឆ្លោយរបស់យើងយើងគិតពិចារណាដោយដូចថាយើងដឹងនៅសិក្ខាបទមួយមួយអញ្ចឹងយើងដឹងថាអូធ្វើអានេះទៅវានឹងចូលវាវាមានបាបកម្រិតនេះកម្រិតនេះវាដូចបញ្ញាស្ម័គ្រស្ម័គ្រស្ម័គ្រអបញ្ញៈស្មារតីរបស់យើងណាចឹងសូមឲ្យបងប្អូនទាំងអស់យើបងប្អូនទាំងអស់គ្នាដោយព្រះអង្គគ្រូលោកសំដែងអញ្ចឹងយើងជំរះ កាយរបស់យើង បានន័យថាយើងសង្រួមនៅកាយសង្រួមនៅវិចារការពោលពាក្យប្រព្រឹត្តធ្វើល្អជួយយើងបានហើយសិលក្តីទានក្តីយើងមិន អាចយើងគ្រាន់តែជា ការចែករំលែកបុណ្យពីគ្នា ពីមួយ ទៅមួយតែប៉ុណ្ណោះយើង មិន អាចសុំបានទេព្រោះបុគ្គលណាធ្វើបុគ្គលនឹងបាន យ៉ាងណាយើងគ្រាន់តែចែក បុណ្យនឹងគ្នាអមោទនីដើម្បីឲ្យចិត្តរបស់យើងនឹងសោមនស្សតែប៉ុណ្ណឹងទេតែឲ្យបានឲ្យដូចអ្នកបដិបត្តិបានធ្វើទានបានធ្វើសិលឲ្យដូចគេបានពិន្ទុវិញវិញឲ្យដូចគេគឺអត់បានទេអញ្ចឹងកណាមានតែប៉ុណ្ណឹងគុំចាគុំអរជូនដល់ព្រះអង្គគ្រូបាទសាធុសាធុអរគុណណាស់ថ្ងៃនេះសម្ដែងបានវែងនេះបានល្អអរគុណច្រើនហ្នឹងហើយអឺ អឺចំពោះការ លើកឡើងរបស់បាសកានឹងគឺជាការចូលរួមចំណែកក្នុងការសន្ទនាពធថ្ងៃនេះឥឡូវខ្ញុំកណ្ដាសូមដាក់នៅក្នុងការសន្ទនាពធបន្តណាសូមដាក់នៅសំណួរដើម្បីឲ្យគុណចាស់ជួយដកស្រាយត្រង់ចំណុចដែលការការពោលពាក្យកុហកឧទាហរណ៍ដូចជាអឺកូននឹងចង់ឲ្យម្ដាយនឹងគាត់ទទួលទាននៅ មហូបមហាអញ្ចឹងទៅ ឬក៏របស់ល្អល្អគាត់ទិញគាត់ជាវទៅគាត់ចង់ឲ្យបណ្ដាញទទួលទានប៉ុន្តែតម្លៃដែលគាត់ទិញហ្នឹងគាត់មិនមែនបានន័យថាតម្លៃឧទាហរណ៍ថា10ដុល្លារអញ្ចឹងទៅគាត់ថាតែ5ដុល្លារអីទេគាត់កុហកម្ដាយហ្នឹងគាត់កាលណាដែលថាកូនទិញរបស់ថ្លៃគាត់មិនហ៊ានទទួលទានទេ ដោយតែក្នុងចំណុចហ្នឹងមានមានមានមានការកុហកដែរទេទៀតក្នុងចំណុចដែលថាកូនពោលពាក្យអញ្ចឹងមិនបានពោលត្រង់ត្រង់ចំណុចថាម្ដាយហ្នឹងគាត់សួរថាថ្លៃប្រហែលហ្នឹងគាត់ប្រាប់ថាឧទាហរណ៍ថា10ដុល្លារគាត់ប្រាប់ថា5ដុល្លារទេអញ្ចឹងខុសដែរទេកូនកាសគឺគ្រូច័ន្ទយុទ្ធតណាសាធុសាធុអរគុណច្រើនចំពោះគុណចាស់សវណ្ណបញ្ញោ ដែលបាន សាសួរជា សំណួរសំណួរនេះក៏ល្អហើយក៏ជា ជាទម្លាប់ទៅហើយណាជាទម្លាប់របស់ពុទ្ធបរិស័ទភាគច្រើនណាហើយសូមអនុមោទនានៅធម្មីកថារបស់យោបាសិកាលោកសុវណ្ណកណាតែនេះដូចបានច្រើនណាបង អង្គបត់នៅក្នុងហ្វ្រឹងនិយាយទៅយូរយូរបានកាន់តែច្រើនបងបាទសំខាន់គឺក្លាហានក្នុងការនិយាយហើយកន្លែងណាសង្ស័យកុំនិយាយកន្លែងណាច្បាស់ចាំនិយាយកន្លែងណាចេះនិយាយកន្លែងណាមិនចេះអត់និយាយហ្នឹងល្អព្រោះយើង យើងនិយាយយើងឲ្យតម្លៃខ្លួនឯងជាមុនមិនថាបបចិត្តថាក្រហោះទេតែយើងនិយាយឲ្យតម្លៃខ្លួនឯងជាមុនមានន័យថាយើងឲ្យតម្លៃខ្លួនឯងត្រង់ថា យើងចេះប៉ុណ្ណាគឺយើងយើងទទួលយកប៉ុណ្ណឹងយើងទទួលស្គាល់ថាខ្លួនយើងចេះប៉ុណ្ណឹងអញ្ចឹងយើងនិយាយតាមការយើងចេះទៅឥឡូវគឺល្អតែតែឲ្យតម្លៃខ្លួនឯងព្រោះយើងមិនឲ្យតម្លៃខ្លួនឯងលើសពីការចេះទេ ឲ្យតម្លៃខ្លួនឯងលើសពីការចេះដឹងកាលណាបើយើងឲ្យតម្លៃលើសពីការចេះដឹងខ្លួនចេះ5ទៅនិយាយ10ខុស5បាត់អញ្ចឹងទៅទៅជាថោកវិញប្រឡងធ្លាក់បាត់ទៅជាអានឹងទៅជាបង្អាប់ខ្លួនឯងទៅវិញទេអញ្ចឹងបានយើងមុននិយាយធัวមុននឹងនិយាយពីអីក៏ដោយគឺយើងឲ្យតម្លៃខ្លួនឯងជាមុនមនុស្សយើងបើដែលចេះតែនិយាយកុហកនោះគឺយើងមិនឲ្យតម្លៃខ្លួនឯងមុនទេ មិនឲ្យតម្លៃខ្លួនឯងមុនទៅនិយាយកុហកគេព្រោះខ្លួនឯងមិនមិនចង់ឲ្យអ្នកដតីនិយាយកុហកទេមែនទេខ្ញុំសម្បត្តិគឺថាស្អប់ទៀតថាស្អប់ទៀតអាណានិយាយកុហកស្អប់ដល់ពូជមកប៉ុន្តែខ្លួនឯងនិយាយកុហកគេអាហ្នឹងមកពីអីមកពីមិនឲ្យតម្លៃខ្លួនឯងមិនរក្សានៅ កុសលធម៌នៅក្នុងចិត្តខ្លួនឯងទេព្រោះអីព្រោះប្រាថ្នាចង់បានពាក្យពេចន៍ពីអ្នកដតីក៏ប៉ុន្តែខ្លួនឯងពោលពាក្យមិនពិតទៅលើគេអាហ្នឹងគឺក្បត់ខ្លួនឯងហើយអញ្ចឹងកូនចាស់សវណ្ណបញ្ញោលោកសួរថាកូនប្រុសស្រីទិញនៅចំណីអាហារម្ហូបអាហារផ្លែឈើក្តីបង្អែមញ៉ាំអាបក្តី របស់ប្រើប្រាស់ជាជារួមមកគឺហៅថាបច្ច័យ4ណាស្រួលស្ដាប់ណាស់ទេណាហ្នឹងហើយមានសម្ពុតខអាវមានអាហារសម្រាប់បរិភោគឬក៏សេនាសនៈសម្រាប់ប្រើប្រាស់ឆ្នាំពេទ្យឆ្នាំកែរោគជាភេសជ្ជៈសម្រាប់កែរោគជាឆ្នាំពេទ្យក្តីជាឆ្នាំខ្មែរក្តីឬមិនក៏ភេសជ្ជៈដែលសម្រាប់បរិភោគអីជាអឺ ទឹកដោះគោជាទឹកខ្មុំជាណាស្ករអំពៅឬក៏ទេតិចណាមួយសប្តាហ៍សម្បូរហើយកូនប្រុសស្រីទិញនៅរបស់ដែលមានតម្លៃច្រើន ទៅជូនឪពុកម្ដាយពុកម្ដាយខ្លះមិនមិនអោយទិញទេព្រោះតែរបស់វាថ្លៃថ្លៃអស់លុយកូនច្រើន ហើយក៏ប្រាប់ថាថ្ងៃក្រោយមិនបាច់ទិញអារបស់ថ្លៃថ្លៃមកទេម៉ែមិនហូបទេឬក៏ពុកមិនហូបទេតាមពិតមិនមិនហូបទេមុនពីខ្លាចអស់របស់ខ្លាចអស់លុយកូនច្រើនក៏ប្រាប់អញ្ចឹងទៅ ហើយកូនប្រុសស្រីមួយចំនួនក៏ប្រើមធ្យោបាយកុហកណាប្រើមធ្យោបាយកុហករបស់ទិញមកទៅហោរផ្លែឈើចាស់ទិញមក1គីឡូ 40000រៀលបើប្រាប់ត្រង់ទៅពុកម្ដាយអត់ហូបទេ ថារបស់ថ្លៃណាស់ហូបទៅបើលោកកូនទិញចិត្តទៅទិញមកអញ្ចឹងម៉ែមិនហូបទេហ្នឹងហើយរបស់នៅថ្លៃណាស់អឺកូនខ្លាចលោកម៉ែមិនហូបឬក៏ខ្លាចម៉ែស្ដីឲ្យអញ្ចឹងទៅក៏ផោទៅអានេះទិញតែ10000ហ្នឹង1គីឡូ10000ហ្នឹង1គីឡូ10000ហ្នឹងហើយម៉ែលើថាអញ្ចឹងអញ្ចឹងអញហូបអញ្ចឹងហ មកលុប10000ហ្នឹងមិនថ្លៃទេហើយសួរថាកូនហ្នឹងឈ្មោះថានិយាយកុហកដែរឬទេចម្លើយគឺឆ្លើយថាកូនហ្នឹងគឺនិយាយកុហកហើយនិយាយកុហកពិតជាកុហកមែនព្រោះអីព្រោះកូននឹង ដឹងច្បាស់ថាបើនិយាយត្រង់ម៉ែមិនហូបអញ្ចឹងតែនិយាយកុហកទៅម៉ែហូប ទឹកអោហូបឥឡូវយើងគិតមើលយើងវិនិច្ឆ័យទៅលើអង្គជាការគិតដែរបើយើងនិយាយអំពីអឺការកុហកហ្នឹងយើងនិយាយយើងមិននិយាយអង្គយើងនិយាយថាវាមាន3ចំណុចទី1គឺគិតថានឹងកុហកទី2ទី1គិតនឹងកុហកគឺដឹងតែខ្លួនឯងនឹងគិតនឹងកុហកហើយហើយទី2កំពុងដឹងតែខ្លួនឯងកំពុងនិយាយកុហក ហើយទី3ដឹងតែខ្លួនឯងក៏អត់រួចហើយណាបែហោបឲ្យញឹមអឺបែមុខចេញទៅក្បួចបែមុខចេញទៅលួចសើតែឯងតែតែឡាកោអញ្ចឹងមិនហូបនិយាយពិតមិនហូបទេកន្លែងអញ្ចឹងហើយដល់ពេលយើងនិយាយពីអង្គគ្រប់អង្គ4ម្ដងឃើញទេទី1អតថាងវត្ថុវត្ថុមិនពិតរបស់40000យើងថា10000ឬអីថារឿងអីថាពិតវាអត់ពិត ហើយទី2វិសាងវេទរចិត្តតាគិតស្រេចបើមិនកុហកទេមិនមហូបអើមហូបទេអញ្ចឹងត្រូវតែកុហកដែរឃើញទេគឺចិត្តនឹងគិតនឹងកុហកស្រេចទៅហើយទី3តាចូលវាយាមមកព្យាយាមនឹងពលឲ្យខុសព្យាយាមនឹងពលកុហកអញ្ចឹងបើនិយាយមិនមិនព្យាយាមទេគឺអត់អត់អាចកុហកបានទេពេលខ្លះម៉ែថារបស់ល្អល្អអញ្ចឹងមិនទៅថប់ទេកូន បើខ្ញុំទៅទិញខ្លួនឯងខ្ញុំមិនដឹងខ្ញុំខ្ញុំទិញខ្លួនឯងដៃខ្ញុំខ្ញុំមិនដឹងយល់ទេដល់ពេលទី4នេះបរាសតតថវិជាអ្នកដឹងអ្នកដតីហ្នឹងក៏ដឹងច្បាស់គឺថាពុកម្ដាយនឹងដឹងថាអូកូននិយាយថា10000គឺ10000ហ្នឹងចឹងហូបតាចឹងក៏ជឿក៏ជឿថាកូនប្រាប់គឺអញ្ចឹងអញ្ចឹងគឺគ្រប់អង្គតែ4ហ្នឹងហើយដាច់សិក្ខាបទហ្នឹងហើយ ខ្ញុំណាធ្លាប់ខ្លួនឯងធ្លាប់ តែមិនមែនធ្លាប់កុហកទេធ្លាប់និយាយជាមួយញោមនិយាយជាមួយញោមហើយចំណិតអាត្មាទេសនាក៏ទេសរឿយៗដែរថាអឺមេត្តាបៃតាគ្រប់រូបទាំងអស់គួរតែអនុគ្រោះកូនគួរតែដើរតួជា បុគ្គលដែលហៅថាអាហុតដល់យកបុគ្គលរបស់កូនចា ដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីឈ្មោះមេដាបេដា4យ៉ាងអញ្ចឹងទៅណាក្នុងព្រមអសោតក្តីសព្រមអសោតក្តីបេដាលេខ41ក៏មានសម្ដែងលេខ42ក៏មានសម្ដែងដែរទៅណាសម្ដែងពីមេដាបេដាឈ្មោះ4យ៉ាងនោះទី1ឈ្មោះថាជាព្រមរបស់កូន ទី2ឈ្មោះថាជាទេវតាដើមរបស់កូន ទី3ឈ្មោះថាជា អាចារ្យដើមរបស់កូនទី4ស្គាល់ថាជាអាហនយៈរបស់កូនឃើញទេអញ្ចឹងលើកចំណុចមួយថាអាហនយៈនេះគឺមេដាបេដានឹងជាទីគោរពសក្ការៈរបស់កូនប្រុសស្រី គួរដល់ការបូជារបស់កូន ប្រុសស្រីជារួមមកគឺមេដាបេដាជាស្រែបុណ្យរបស់កូនប្រុសស្រីខ្ញុំណាអាត្មាតែងតែនិយាយថាបើមេដាបេដាហាមឃាត់កូន មិនឲ្យកូន ជូនរបស់របរមិនឲ្យកូនទិញ សម្លៀកបំពាក់មិនអោយកូនអឺទិញនៅម្ហូបអាហារឬក៏មិនអោយកូនទិញនៅរបស់ប្រើប្រាស់ជាសេនាសនៈឬក៏ជាភេសជ្ជៈមកអោយទេគិតថាកូនមិនបាច់ទិញទេម៉ែឲ្យមានគ្រប់គ្រាន់ហើយមិនបាច់ចាំទិញទេ កាលណាបើឪពុកម្ដាយធ្វើយ៉ាងនេះណាគឺឈ្មោះថាហាមខាត់សួរនិព្វានដល់កូនណាតែហាមខាត់សួរនិព្វានដល់កូនព្រោះកូនគេដឹងគុណ កូនគេដឹងគុណគេមាននៅសេចក្តីជ្រះថ្លាហើយព្យាយាមដើម្បីបូជាគុណទី1គឺដើម្បីតបគុណដល់ពុកម្ដាយទី2គឺដើម្បីបានបន់ណាសម្រាប់ខ្លួនឯងហើយទី3ក៏ដើម្បីជាគំរូដល់កូនចៅចំនួនក្រោយរបស់ខ្លួនដែរហ្នឹងហើយជាពិសេសគឺយើងនិយាយកថា ជា កតញ្ញូកតវេទីបុគ្គល គឺដឹងគុណមេត្តាបិតាហើយធ្វើតបគុណនឹងឈ្មោះថាជាសពបរោះមានធម៌ពីរយ៉ាងនៅក្នុងបេដលេខ40ព្រះអង្គទ្រង់សម្ដែងពីសពបរោះមានធម៌ពីរយ៉ាងទី1គឺដឹងគុណអ្នកដតី ទី2គឺព្យាយាមប្រកាសគុណនិងធ្វើតបគុណអ្នកដតីនោះវិញនឹងហៅថាធម៌របស់សពបរោះទាំងដូច្នេះមេត្តាបិតាទាំងឡាយគ្រប់រូបទាំងអស់ទោះបីជាកូនជូនសម្លៀកបំពាក់ប្រភេទណាជូនអាហារ ប្រភេទណាឆ្ងាញ់មិនឆ្ងាញ់អីយ៉ាងណា ជូនជារបស់ ប្រើប្រាស់ជាតុក ជាកៅអីជាក្រេជាពូជាខ្នើយមានតម្លៃឬក៏មិនមានតម្លៃប៉ុណ្ណាក៏ដោយភេទជ្ជៈក៏ដោយយើងទទួលយកទៅ មិនបាច់បដិសេធទេកុំឲ្យបដិសេធព្រោះនឹងគឺជា ជាការដឹងគុណរបស់កូនជាការដឹងគុណរបស់កូនហើយកុំចិត្តតែគិតថាម៉ែឪមានគ្រប់គ្រាន់ហើយម៉ែឪមានគ្រប់គ្រាន់ហើយយើងគិតមើលប្រពុតព្រះអង្គទ្រង់សម្ដែងថា សំបីតែមេត្តាបិតាជាព្រះជាក៏ដោយក៏កូនប្រុសស្រីត្រូវតែបូជាគុំថាឡើយជារាជសាមញ្ញធម្មតាគុំថាឡើយជាអ្នកក្រុងអ្នកខេត្តឬក៏អ្នកស្រុកស្រែធម្មតាសំបីតែម៉ែឪជាព្រះជាក៏ដោយជាអគ្គមហាសេនាបតីក៏ដោយក៏កូនប្រុសស្រីត្រូវតែបូជាមេត្តាបិតាដើម្បីតបគុណរឿងអីដែលយើងជាឪពុកម្ដាយត្រូវតែហាមឃាត់ដល់សេចក្តីដឹងគុណរបស់កូនត្រូវតែហាមឃាត់ដល់ការបូជារបស់កូន យើងទទួលយកដោយអនុគ្រោះតើបើយើងមិនទទួលយកទេឈ្មោះថាយើងនឹងមិនអនុគ្រោះកូនខ្លួនឯងទេណាមិនអនុគ្រោះទានរបស់កូនខ្លួនឯងទេមិនចង់ឲ្យកូនខ្លួនឯងបានបន់ជាមួយខ្លួនមិនចង់ឲ្យកូនខ្លួនឯងធ្វើបន់ជាមួយឪពុកម្ដាយអញ្ចឹងគឺហាមឃាត់សម្បត្តិសុរិពារបស់កូនខ្ញុំណាអាសាទេសនាណាមិនថានៅស្រុកខ្មែរមិនថានៅអូស្ត្រាលីទេព្រោះឪពុកម្ដាយខ្លះគឺមានមាននៅកំណត់តែឯងចេះតែ មិនចង់ឲ្យកូនអស់លុយមិនចង់ឲ្យកូនអស់លុយអញ្ចឹងណាហើយចំណាអាត្មាតែនិយាយថា បើកូនគ្មានលុយគេមិនទិញយកមកឲ្យយើងទេបើកូនគេមានត្រឹមតែមកគ្រប់ប្តីប្រពន្ធកូនគេណាគេមិននឹកឃើញយើងទេមែនទេយល់សវណ្ណមែនទេហ្នឹងហើយបើសិនជាគេមានតែគ្រប់គ្រាន់គ្នាគេ គេមិននឹកឃើញយើងទេណាអញ្ចឹងគេចេះបែកចែករួចទៅហើយណាគេត្រូវចិញ្ចឹម ប្រពន្ធកូនគេប្តីគេអើដែលគេត្រូវយកមកជូនយើងជាពុកម្ដាយអើដែលគេត្រូវទុកធ្វើដើមរស់ស៊ីដែលគេត្រូវសម្រាប់សន្សំជាទ្រព្យសម្បត្តិរបស់គេគេ មានគ្រប់ព្រមរបស់គេហើយបើគេយកមកបុជាយើងនោះបើសិនជាគេខ្វះខាតគេមិនដឹកឃើញយើងទេកុំសង្ឃឹមនោះដេកលេបទិមាត់ក៏អត់ដែរហ្នឹងហើយអាហ្នឹងអញ្ចឹងចឹងបានខ្ញុំណាតែនិយាយនិយាយរឿយរឿយសំបីតែរឿងខ្ញុំណាផ្ទាល់នេះញោមញោមប្រុសញោមស្រីរបស់ខ្ញុំណាខ្វះភាពដូចគ្នាដែរ ជាពិសេសគឺខ្ញុំស្រែកនិយាយត្រង់ទៅឲ្យតែទិញរបស់អីល្អល្អទៅដល់សួរតម្លៃហើយសួរតម្លៃហើយអានឹងថ្លៃមិនតែហ្នឹងហើយហើយខ្ញុំនៅអាត្មាតែនិយាយប្រាប់វិញថារឿងតម្លៃមិនបាច់សួរទេសំបីតែប្រាប់តម្លៃប្រមាណក៏ជារឿងរបស់របស់កូនដែរបើសិនជាកូនគ្មានលុយគេមិនទិញមកទេកុំកុំកុំខ្វល់រឿងតម្លៃហ្នឹងនោះទទួលយកទៅប្រើទទួលយកទៅហូបទទួលយកទៅទុកដាក់ទៅមិនបាច់ចាំចង់ដល់តម្លៃទេ ហើយម្យ៉ាងទៀតខ្ញុំណាត់អារឿងរបស់ដែលទិញគឺ ប្រាប់តាមត្រង់មិនដែលចេះលាក់ទេហើយក៏បញ្ជាក់ទៀតថាម៉ែឪគ្មានសិទ្ធគ្មានសិទ្ធមកហាមគាត់ការធ្វើទៀតរបស់កូនទេគឺប្រាប់អញ្ចឹងបងម៉ែឪគឺ គ្មានសិទ្ធមកហាមមកហាមគាត់ការធ្វើទៀតរបស់កូនទេដោយសារតែកូនដឹងគុណ កូនបូជាគុណមេត្តាបិតាដើម្បីតបគុណទៅកូនទៅកូនធ្វើដូច្នេះមិនឲ្យគ្មានសិទ្ធិបង្ហាញគាត់ទេណាគេបូជាយ៉ាងណាទទួលយ៉ាងហ្នឹងទៅយកទៅប្រើទៅបើសិនជាកូនគេជួលលុយអើគេលឿយហត់គេលំបាកអ្នកខ្លះគិតយ៉ាងថាអើកូនលឿយហត់ណាទៅរងលុយបានមកអញ្ចឹងមិនបាច់ជួលម៉ែអត់ទេម៉ែអត់មានចាយហើយខ្ញុំនៅស្មានប្រាប់ថាម៉េចប្រាប់ថាទទួលទៅមិនបាច់បដិសេធទេគេចង់ជួលប្រមាណក៏ជួលទៅទទួលយកទៅបើសិនជាចាយមិនអស់ទេណា ថ្ងៃក្រោយហុចទៅគេវិញលោកណាអញមានលុយខ្លះដែរណាយកទៅធ្វើដើមរស់ទីទៅអោយគេវិញទៅយើងទៅពិបាកអីទទួលយកពីគេមកព្រោះយើងមិនមែនទៅទៀមទាណាយើងមិនមែនទៅសុំគេណាកូនគេដឹងគុណគេយកមកបុយជាយើងណាគេយកមកបុយជាយើងអញ្ចឹងយើងទទួលដោយចិត្តអនុគ្រោះទៅយើងមិនបាច់បដិសេធនៅតយធោតយទាន របស់កូនចៅទេណាហ្នឹង រួមសេចក្តីមកពុកម្ដាយត្រូវតែអនុគ្រោះកូនហើយកូនដឹងគុណមេត្តាបិតាចង់ឲ្យមេត្តាបិតា បានរបស់ហូបឆ្ងាញ់ឬក៏ចង់ឲ្យមេត្តាបិតាចង់បានរបស់ប្រែល្អមិនចាំបាច់កុហកទេមិនបាច់កុហកទេនិយាយឲ្យត្រង់ទៅរស់កាលណាបើយើងនិយាយកុហកវាមានទោសហើយកុហកដែលមានទោសធ្ងន់ជាងកុហកដែលដតីទៀតណាយើងគិតថាយើងកុហកដើម្បីគិតបានហូបបានប្រើប្រាស់បើយើងមិនកុហកគិតមិនហូបប៉ុន្តែយើងត្រូវដឹងថាមេឲ្យមានគុណត្រៃលែងជាអណាទាំងអស់ បើយើងទៅកុហកអ្នកមានគុណទោះបីជាមិនមែនកុហកដើម្បីឲ្យវិនិច្ឆ័យប្រយោជន៍ក៏ដោយមិនមែនកុហកដើម្បីឲ្យវិនិច្ឆ័យប្រយោជន៍ខ្លួនយើងមិនមែនកុហកដើម្បីឲ្យវិនិច្ឆ័យប្រយោជន៍អ្នកដទៃក៏ដោយប៉ុន្តែយើងត្រូវដឹងថាម៉ែឪនេះជាអ្នកមានគុណរបស់យើងនេះបើយើងទៅនិយាយកុហកគាត់អញ្ចឹងវាមានទោសច្រើនមានទោសច្រើនយើងនិយាយឲ្យត្រង់ទៅហើយម៉ែឪនឹងត្រូវតែទទួលយកដោយស្ពតដែរនេះសំខាន់អារឿងម៉ែឪនោះទេ ដោយសាររឿងម៉ែអោនោះឯងបានកូនចេះកុហកហ្នឹងនេះអាចំណុចហ្នឹងណាទៅចំណុចហ្នឹងដោយសារម៉ែអោមិនអនុគ្រោះកូនហ្នឹងឯងម៉ែអោចេះតែរេករົບខ្លាចកូនអស់លុយខ្លាចកូនទីរបស់ថ្លៃមកមិនចង់ទទួលដោយសារតែម៉ែអោរេករកហ្នឹងឯងបានកូនចិត្តទៅប្រើមធ្យោបាយដើម្បីកុហកហ្នឹងអញ្ចឹងម៉ែអោគួរដើរតួជាត្រែបនរបស់កូនឲ្យច្បាស់លាស់ដើរតួជាព្រះគិអាការៈរបស់កូនឲ្យបានល្អ ហើយកូនប្រុសស្រីត្រូវសម្ដែងភាពស្មោះត្រង់បូជាគុណដោយចិត្តជ្រះថ្លាស្មោះត្រង់មិនចាំបាច់កុហកទេ មិនបាច់កុហកទេណាហ្នឹងគឺឲ្យច្បាស់លាស់អញ្ចឹងទៅណាព្រោះមនុស្សចាស់គឺយើងដឹងស្រាប់ហើយមនុស្សចាស់ពេលខ្លះគាត់រលុយពិបាកគាត់អញ្ចឹងកូនរនបានរស់4 5នាក់4 10នាក់អីហ្នឹងគឺពិបាកណាស់ដល់ពេល ឃើញក្មេងៗចាយលុយទលំទលាអញ្ចឹងទៅគាត់ចេះតែគិតថាបើជាអស់លុយច្រើនហើយក៏មិនចង់អស់លុយច្រើនទេខ្ញុំណាត់អាលើកឧទាហរណ៍ជាក់ស្ដែងដូចញោមស្រីខ្ញុំណាត់អារងថ្ងៃដូចគ្នាដែរអត់តែអត់ប្អូនទិញរបស់អីយកទៅអញ្ចឹងតែសួរអានេះតម្លៃប៉ុន្មានអានេះតម្លៃប៉ុន្មានហើយចាំបាច់សួរទៅអីគេទិញហើយគេលឿនលុយបានទិញណាបើមិនមានលុយមិនគេទិញបានអញ្ចឹងទទួលយកទៅ អាប្អូនតែតែប្រាប់ថាអើយមិនចង់ដឹងទេមិនចង់ដឹងទេតែតម្លៃប្រហែលនេះតម្លៃប្រហែលដល់ពេលហូបរួចចឹងទៅ ប្រាប់តម្លៃថាអូឯងគាត់ឈប់ទិញឯងគាត់ឈប់ទិញអាហ្នឹងតាមចិត្តទៅយើងមិនចាំបាច់ហាមឃាត់ការធ្វើបន់របស់គេទេមិនឲ្យនោះហើយកូនក៏មិនចាំបាច់កុហកដែរព្រោះមនុស្សចាស់យើងដឹងហើយ ពេលខ្លះណាយើងជូនលុយគាត់ណាដើម្បីឲ្យគាត់ហូបបោះឆ្ងាយឆ្ងាយហ្នឹងគាត់អត់អត់ទិញហូបទេគាត់អត់ទិញហូបទេតែគាត់សុំចិត្តតិចណាចង់សុំកាត់តិចគណៈសុំកាត់គណៈសុំកាត់ថែមតិចត្រង់ចំណុចកូនដែលមានអំណងដើម្បីឲ្យគាត់នឹងឲ្យម្ដាយទទួលទានតើគាត់កុហកនឹងជាចេតនាល្អទេឬក៏ចេតនាអាក្រក់តែណារឿង ការកុហកចេតនាមិនដែលល្អទេតែតែគាត់ចង់ឲ្យម្ដាយគាត់ហូបតាគាត់ចាំឲ្យម្ដងល្អតា ចិត្តផ្សេងចិត្តដែលចង់ឲ្យគាត់ហូបអាហ្នឹងចិត្តផ្សេងប៉ុន្តែអាចិត្តកុហកវាចិត្តផ្សេងហ្នឹងជីវិតរបស់គាត់ខុសគ្នាដែរណាចិត្តដឹងគុណមហាកុសលកើតឡើងនៅក្នុងការដឹងគុណបុជាគុណមេត្តាបិតាហ្នឹងគឺកុសលជីវ័នប៉ុន្តែដល់ពេលការកុហកហ្នឹងវាជាអកុសលជីវ័ន ហ្នឹងគឺវាខុសគ្នាជីវិតខុសគ្នាដែរអញ្ចឹងបាបនៅតែបាបបន់នៅតែបន់អញ្ចឹងមានន័យថាការបូជាគុណនៅតែបន់តែអាការកុហកឲ្យកាត់ជឿហ្នឹងគឺនៅតែបាបអញ្ចឹងឯងតែរឿងបាបតិចបាបច្រើនវាស្ថិតនៅលើការព្យាយាមស្ថិតនៅលើការអឺស្ថិតនៅគុណធម៌របស់អ្នកដែលយើងត្រូវកុហកហ្នឹងអញ្ចឹងណាហ្នឹងហើយ តែបើសិនជាកុហកកុំឲ្យគេខូចប្រយោជន៍អានោះវាទោសតិចទៅបើកុហកឲ្យគេខូចប្រយោជន៍វាទោសច្រើនទៅវាមាន ការវិនិច្ឆ័យច្រើនទៀតតែយើងមិនមានពេលឲ្យមកច្រើនទេតែសូមបញ្ជាក់ថាទោះបីជាកូន ប្រុសស្រីហ្នឹងមានបំណងចង់ឲ្យពុកម្ដាយបានទទួលរបស់នោះទៅប្រើ បានទទួលរបស់នោះទៅហូបទៅអីក៏ដោយតែរឿងចេតនាកុហកគឺនៅតែកុហកដដែលទេ នៅតែមានតោអញ្ចឹងមិនអាចថានិយាយកុហកអញ្ចឹងអត់មានតោទេអីគឺមិនមិនមិនអាចអញ្ចឹងទេ ដូចអឺមានសំណួរមួយគេសួរអញ្ចឹងសួរថាអឺឪពុកផឹកខ្លាំងពេកណាធ្លាប់លើនេះកូនចាស់ធ្លាប់មានគេសួរដែរគេពុកឪពុកផឹកផឹករហូតដល់ថាផឹកកែនេះបានណាណាអញ្ចឹងគាត់ចាស់ហើយហើយ កូន ប្រុសស្រីនឹងមិនដឹងថាត្រូវរកមធ្យោបាយមិនដើម្បីឲ្យគាត់ឈប់ផឹកក៏និយាយកុហកគាត់ថាយកបាញ់នឹងយកសពឃើញគេមកយក ឪពុកអូនទៅថានរកហ្នឹងហើយហើយបើសិនជាឪពុកមិនមិនឈប់ផឹកទេយកមករៀបនឹងច្បាស់ជាមកយកឪពុកឆាប់ឆាប់នេះហើយឪពុកនោះលើតែអញ្ចឹងភ័យភ័យអញ្ចឹងទៅក៏កូនឯងតែបើយកសពឃើញអញ្ចឹងហើយជាពិតមែនទៅបើពុកផឹកផឹកមែនតើឥឡូវជឿតាមកូនចប់ផឹកខ្វាច់ខ្លោតខ្លាច់លោនៅយមរាជគេមកយកទៅនរកអញ្ចឹងអញ្ចឹងឪពុកក៏ចប់ផឹកមែន ហើយសួរថាបាបអត់បើកុហកឪពុកដើម្បីគាត់ធ្វើផកអញ្ចឹងអានឹងបាបវាបាបហើយអានឹងកុហកកុហករួចហ្នឹងប៉ុន្តែអារឿងយើងជួយគាត់អានឹងជាបនរបស់យើងហើយជាបនត្រង់ថាគាត់ឈប់ផឹកជួយគាត់ឲ្យគាត់បានរួចផុតពីការសេពគ្រឿងសង្វឹងដែលជាតោសដល់ឲ្យគួរដល់ឲ្យមកវិញស្មារតីជាដើមហ្នឹងប៉ុន្តែអាចេតនាដែលយើងកុហកហ្នឹងកុហករួចទៅហើយហ្នឹងវាមានតោសរួចទៅហើយមានតោសរួចទៅហើយប៉ុន្តែយើងនិយាយថាបើកុហកដើម្បីឲ្យគេធ្វើល្អអញ្ចឹងវាមានតោសតិចជាងអា ឲ្យគេវិនិច្ឆ័យអញ្ចឹងណាណាដោយយើងក៏ហត់មេដាមេដាអញ្ចឹងឲ្យគាត់បានហូបឆ្ងាញ់ឲ្យគាត់បានប្រើប្រាស់របស់ល្អអញ្ចឹងទៅអាហ្នឹងវាមានតោតដែរប៉ុន្តែបន្តិចវាមិនដូចថាកុហកឲ្យគាត់វិនិច្ឆ័យឲ្យគាត់អីអញ្ចឹងទេនៅវាគ្រាន់តែអញ្ចឹងទេប៉ុន្តែរឿងកុហកគឺនៅតែកុហកដែរព្រោះគ្រប់ អង្គ4ហើយហ្នឹងណាវាបំផុតទេណាហ្នឹងណាអរគុណអញ្ចឹងអស់អត់មានថែមទេគូឥឡូវដល់ម៉ោងហើយ តែបើមានសំណួរទៀតសួរទៀតបានដែរប៉ុន្តែបើថាអស់មកអស់ទៅខ្ញុំនៅសវណ្ណមែនអីចង់សួរទេទេកណាគុណចាស់កណាមានកណាចង់សួរថាគុណមុខសាវៀតហ្នឹងមុខសាមូសាវៀតហ្នឹងកន្លងកម្មបត្តិហ្នឹងចែកចេញជាពីរមួយធ្លាក់ទៅកាណាបាយមួយទៀតធ្លាក់អត់ធ្លាក់ទៅកាណាបាយទេអញ្ចឹងការមុខសាវៀតហ្នឹងកុហកបែបណាដែលអត់ធ្លាក់ទៅកាណាបាយគុណចាស់កណាសូម មូសាវេតចែកជា2មូសាវេតឆ្លៀតទៅកាន់អាបាយមូសាវេតមិនឆ្លៀតទៅកាន់អាបាយកណានៅកន្លែងណាអឺនៅនៅក្នុងនៅក្នុងមុសាវេតហ្នឹងហ្មងគុណចាស់នៅកន្លែងកម្មបតណាអាហ្នឹងវាមានចេះទេចង់និយាយថាចេះចង់និយាយថាបើកន្លងបើគុណតែគ្រប់អង្គដាច់កម្មបតត្រូវឲ្យផលនៅ ក្នុងអបាយភូមិនៅក្នុងអាហ្នឹងអាហ្នឹងពេញមួយអង្គហ៎ ហ្នឹងហើយប៉ុន្តែបើសិនជាមិនគ្រប់អង្គទេអាហ្នឹងគឺមិនដាច់កម្មបត្តិទេត្រូវឲ្យផលដល់ក្នុងប្រវត្តិកាលអាហ្នឹងនិយាយអញ្ចឹងបងហើយស្ដាប់តនទេដល់ត្រង់ថាអញ្ចឹងបើការនិយាយកុហកហ្នឹងគ្រប់អង្គទាំង4ហ្នឹងវាដាច់អកុសលកម្មបត្តិហើយអញ្ចឹងយើងនិយាយអំពីទោសគឺត្រូវឲ្យផលដល់ក្នុងអបាយភូមិ ត្រូវធ្លាក់ទៅនរកឬក៏កើតនៅក្នុងកម្ដៅតិរិឆានជាដើមអាហ្នឹងគឺឲ្យផលនៅក្នុងបរិសន្ធិកាលគឺបន្ទាប់ពីស្លាប់ហ្នឹងណាត្រូវឲ្យផលហ្នឹងប៉ុន្តែបើសិនជាមិនគ្រប់អង្គ4ទេអាហ្នឹងមិនដាច់កម្មបត្តិទេមិនដាច់អកុសលកម្មបត្តិមិនដាច់អកុសលកម្មបត្តិទេគឺជាទុច្ចរិតកម្មមានន័យថាជាសម្ដីអាក្រក់មិនគ្រប់អង្គគេហៅថាទុច្ចរិតគឺគឺជាសម្ដីអាក្រក់ដូច្នេះមិនឲ្យផលដល់ក្នុងប្រតិសន្ធិការទេគឺឲ្យផលដល់ក្នុងប្រវត្តិការ មានន័យថាពេលដែលកើតហើយយើងទៅត្រូវគេកុហកត្រូវគេអីវិញចឹងទៅចឹងណាតែសាធុគុណចាសាធុប៉ុណ្ណឹងនេះគេនិយាយពីកម្មបតមុសាវាទហ្នឹងកម្មបតមុសាវាទហ្នឹងចែកចេញជា2មួយធ្លាក់ទៅអបាយមួយទៀតអត់ធ្លាក់ទៅអបាយមួយអត់ធ្លាក់ទៅអបាយហ្នឹងគេឧទាហរណ៍នៅក្នុងរឿងមួយដែលបុរសហ្នឹងគាត់មានភរិយាហើយភរិយាហ្នឹងចាញ់កហើយចង់សោយកសារបស់ ស្ដេចក៏តាំងខ្លួនមួលធ្វើលោកដល់អញ្ចឹងស្ដេចនឹងឲ្យអាមាត្យមួយទៅទៅពិនិត្យលោកនឹងមើលហេតុអីបានជាលោកនឹងដូចថាល្អមិនសង្រួមកាយសង្រួមវិចារនឹងបានអឺសង្រួមដូចថាកាយលោកសង្រួមអញ្ចឹងណាល្អហើយដល់អញ្ចឹងអាមាត្យនឹងថាបើកុហកអឺដូចថាបើទៅប្រាប់ស្ដេចដាច់ទារបស់ស្ដេចហើយនឹងអស់ជីវិតបុរសហ្នឹង គុណចាស់ដូចរឿងហ្នឹងអឺបងគ្រូធ្លាប់សំដែងហើយកូនចាស់កន្លែងហ្នឹងគាត់ថាអត់អត់ធ្លាក់ទៅអបាយទេអឺបរោះហ្នឹងអត់ធ្លាក់ទៅអបាយទេអត់ទេការភូតហ្នឹងការភូតដាក់ការភូតហ្នឹងអត់ធ្លាក់ទៅអបាយទេ បានន័យថាការអាត់អាម៉ាត់ដែលកុហកស្ដែងហ្នឹងអត់ធ្លាក់ទៅអបាយអញ្ចឹងហ៎កណាថាការភូតហ្នឹងគេទាហោក្នុងរឿងហ្នឹងពួកអីថាចេះ អឺកម្មបតមុសាវិទ្យគឺមុសាវិទ្យដែរកន្លងកម្មបតហ្នឹងចែកចេញជាពីរមួយទៅបាយភូមិមួយមួយអត់ទៅអបាយភូមិទេហើយបានគេឧទាហរណ៍រឿងហ្នឹងប្រាប់យើងអញ្ចឹងណាកូនចាស់អឺតាមការពិតទៅការនិយាយកុហកនោះវាត្រូវតែមានតោតអបាយហើយទោះបីជាកុហកដោយអឺហេតុណាមួយក៏ដោយតោសនៅតែមានអញ្ចឹងឯង តែយើងនិយាយថាมันមានតោទៅក្នុងអបាយនោះព្រោះអាការកុហកហ្នឹងគ្រាន់តែការពារមិនឲ្យគេអស់សទ្ធាអាហ្នឹងយើងมันអាចថាมันមានតោទេអ្នកកុហកគឺនៅតែកុហកអញ្ចឹងណាតែរឿងអឺមិនឲ្យព្រះជាអសទ្ធាមិនឲ្យព្រះជាអសទ្ធាអីទៅអាហ្នឹងវាជារឿងកំណត់មួយផ្សេងប៉ុន្តែអាការកុហកហ្នឹងវាជារឿងមួយផ្សេងទៀតណាព្រោះធម្មតា យើងវិនិច្ឆ័យទៅនៅក្នុងសិក្ខាបទមុសាវាទហ្នឹង យើងគិតមើលថា បរោះហ្នឹងកុហកហ្នឹងគ្រប់អង្គ4អត់តែបើគ្រប់អង្គ4ហើយហេតុអីបានយថាមិនដាច់សិលហេតុអីបានយថាមិនធ្លាក់ទៅក្នុងអបាយនៅ ក្នុងកពីណានិយាយគឺអត់មានអត់មានថាគ្រប់អង្គ4ហើយគ្រប់កម្មបត្តិដាច់កម្មបត្តិហើយមិនធ្លាក់ទៅក្នុងអបាយវាអត់មានទេអត់មានកពីទេឲ្យតើវានិច្ឆ័យថាដាច់អង្គទាំង4ហ្នឹងទៅហើយបាយភូមិហើយ ព្រោះយើងនិយាយអំពីការការពារអាហ្នឹងជារឿងផ្សេងណាយើង យើងនិយាយពីការការពារគឺជារឿងផ្សេងទេណាធ្វើឲ្យប្រជានឹងឯងមិនអសធាអាហ្នឹងវាជារឿងផ្សេងទេហើយបរោះហ្នឹងក៏ហក់រួចទៅហើយបរោះដែលបិណ្ឌបាតនេះក៏ហក់រួចទៅហើយបរោះដែលដែលចូលទៅបិណ្ឌបាតគឺក៏ហក់រួចទៅហើយគេថាប្លอมណាគេថាខ្លែងភេទខ្លួនឯងមិនមែនជាអ្នកបួសទេប៉ុន្តែ សំដែងនៅ អាការៈគុណគ្នាញោមសវណ្ណសំដែងមិនដែរគាត់ឲ្យកាយហ្នឹងគេគាត់ឲ្យកាយហ្នឹងគេថាខ្លួនឯងមិនជាអ្នកបួសទេប៉ុន្តែកុហកគេធ្វើជាអ្នកបួសនៅក្នុងជាដកលោកសំដែងពីរឿងស្វាក៏មានដែរនិយាយពីរឿងស្វានិយាយរឿងតាបោះពលស័ព្ទមានកូនហ្នឹងហើយពេលដែល បួសជាតបនៅក្នុងព្រៃហ្នឹងនៅក្នុងបណ្ណសាលាហ្នឹងភ្លៀងខ្លាំងទៅ លងាក៏នៅកូនអាំងភ្លើនៅភ្លើអាំងអាស្វាហ្នឹងលងាខ្លាំងទៅស្វាធំហើយបានសម្ពុតរបស់តាបោះដែលស្លាប់ទៅហើយនោះដល់សល់សម្ពុតនោះយកអាសម្ពុតសម្បកឈើនោះមកស្លៀកពាក់ធ្វើជាតាបោះដែរចូលទៅអាំងភ្លើហ្នឹងចូលទៅអាំងភ្លើហ្នឹងហើយកូនរបស់ព្រះពោធិសត្វហ្នឹងអោយឪពុកហ្នឹងហៅហៅតាបោះហ្នឹងចូលមកអាំងភ្លើផងព្រោះដឹង អត់ដឹងតែស្មានទេតែស្មានតែជាអ្នកបួសដែរនោះណាដល់ពេលអញ្ចឹងឪពុកម្រិតមកឃើញស្វាហ្នឹងមិនមែនកក់មិនមែនមិនមែនមនុស្សទេបើមនុស្សមិនមែនមុខអញ្ចឹងទេអញ្ចឹងអត់ឲ្យស្វាចូលទេប្រាប់កូនថាពួកពូជស្វាហ្នឹងឲ្យតែចូលទៅទៅបំផ្លាញហើយតែចូលមកហ្នឹងច្បាស់ជាយកភ្លើងដុតប៉ុណ្ណាឆ្លាឆេះតិចអស់ហើយមិនឲ្យចូលទេអាហ្នឹងគឺទាញមកវិញថាតាមពិតណាអ្នកដែលមានប្រពន្ធចាញ់កូនហ្នឹងហើយ ខ្លែងភេទធ្វើជាអ្នកបួសខ្លែងខ្លាយហ្នឹងគឺកុហករួចទៅហើយកុហកព្រះរាជាកុហកពួកអាមាត្យរួចទៅហើយហ្នឹងណាដល់ពេលពួកអាមាត្យហ្នឹងកុហកព្រះរាជាតទៀតអាមាត្យនឹងដឹងអាមាត្យនឹងដឹងដឹងថាអ្នកហ្នឹងបួសខ្លែងខ្លាយទេណាបើសិនជាអាមាត្យនឹងអត់ដឹងអានឹងអត់កុហកទេប៉ុន្តែបើអាមាត្យនឹងដឹង ថាបរោះនឹងបួសខ្លែងខ្លាយដែរជួយកុហកដើម្បីបានបរោះនឹងយកក្រយ៉ាហាទៅឲ្យប្រពន្ធ ហើយចាញ់កូនអីទៅចង់បរិភោគអាហារស្ដេចវាមិនដែលមានមានរឿងឯណាមក ចាញ់គួរទៅចង់បរិភោគប្រយាហារបស់ស្ដេចមានទេផ្លែកដែរអានឹងគ្រាន់គេឧទាហរណ៍ទេណាអត់ទេមានចានៅក្នុងជាតិដកក៏មាន ដែរហើយនៅក្នុងបឆែតទី5ក៏មានដែរគុំចាអង្គគ្រូជារឿងដែលគេឧទាហរណ៍ដែលមាន ណា ចាញ់គួរណាទៅបរិភោគ ចង់បរិភោគកាយាហាស្បែកគេទាហោតាមមើលមិនមែនជាកាពីទេថាបរិភោគបើថាចង់បរិភោគក្បាលចក្រាមបរិភោគក្បាលដំបូកអាហ្នឹងចង់បរិភោគក្តាមចង់បរិភោគសាច់មាន់អីអាហ្នឹងមាន តែបើចង់បរិភោគកាយាហាបើស្ដាអីរះតាមមិនធម្មតាចាញ់កូនអីតែចង់បរិភោគកាយាហាស្ដាច់អាហ្នឹងនេះវាហួសហេតុពេកទេហ៎ឧទាហរណ៍ឧទាហរណ៍ហួសហេតុពេកហើយហើយបានទៅបួសខ្លាញ់ភេទអាហ្នឹងក៏កុហករួចទៅហើយហ្នឹង ណាហើយបើសិនជាអាមាត្យនឹងដឹងដឹង ថាបរោះនឹងខ្លែងភេទជាអ្នកបួសជួយកុហកទៀតអានឹងបាបទាំងពីរនេះដល់ឯងដាច់សិលទាំងពីរនេះដល់ឯងដាច់តង់អ្នកបួសប្លង់ដាច់តង់អាមាត្យទៅទៀតដល់ហើយហើយគិតថាឲ្យប្រជានឹងជ្រះថ្លាទៅឲ្យប្រជាអសទ្ធាអីអាហ្នឹងកុហកទាំងពីរនេះបាបទាំងពីរនេះហ្នឹងហើយរឿងអីថាមិនដាច់កម្មបត្តិរឿងអីថាមិនធ្លាក់នរកអាហ្នឹងគឺមិនអាចមិនអាចកែបានទេមិនអាចកែបានទេអាហ្នឹងគឺអានេះជាធម្មជាតិជាធម្មជាតិមានន័យថា អកុសលជាតិហ្នឹងអកុសលជាតិហ្នឹងគឺมันអាចមាននរណាកែបានទេត្រូវតែឲ្យផលអញ្ចឹងឯងណាត្រូវតែឲ្យផលអញ្ចឹងត្រូវតែមានតោះអញ្ចឹងមានតិចឬក៏មានច្រើនអាហ្នឹងត្រូវតែមានតោះអញ្ចឹងมันអាចថាអកុសលហ្នឹងអត់មានអត់មានផលគឺអត់ទេណាអត់មាន អកុសលណាដែលធ្វើឲ្យมันមានផលគឺអត់ទេអញ្ចឹងណាបងណែទុកសាទុកអូខេហើយយើងមានលិខិតទាំងអស់គ្នាអញ្ចឹងទៅយើងកុំឲ្យ យើងកុំអោយកម្មយកត្រង់ថា មិនអោយព្រះជាអស់សទ្ធាហើយអត់មានតោសធ្លាក់នរកអីហ្នឹងអត់អត់ដាច់ដាច់កម្មបត់ដែរប៉ុន្តែអត់មានតោសធ្លាក់នរកអីហ្នឹងគឺអត់មានតោសធ្លាក់បាយភពអីគឺមិនដែរវាគ្មានដាច់កម្មបត់ហើយមិនមានតោសគឺអត់ទេណាអូខេហ្នឹងគឺចំណាធម៌ភាពវិនិច្ឆ័យកន្លែងនៅបណ្ដឹងចាស់ណាគណៈអរគុណទៀតហើយការសន្ទនាក៏ឈានដល់ ពេលវេលានមមកក់ស្គួសមហើយគួរនឹងបញ្ចប់នៅការសន្ទនាវធក្នុងល្ងាចនេះហើយចឹងសូមអរគុណដល់គុណចាស់គ្រូហើយនិងញោមបាសិកាបានចូលរួមចំណែកក្នុងការចែកចាយនៅធម្មទាន ដល់ញាតិញោមពុទ្ធបរិស័ទក្នុងការចូលរួមចំណែកផ្សព្វផ្សាយនៅពធធម្មទានជាអទានទាំងពួងនៅក្នុងឱកាសនេះអញ្ចឹងអរគុណណាស់សូមជូនពរអរគុណចាស់ហើយនឹងញោមវាសការជួបតែសុខចម្រើននិងអសន្យាថានឹងជួបគ្នានៅសប្តាហ៍ក្រោយនៅក្នុងប្រធានបទសិក្ខាបទទី4នៅឡើយមិនតាន់ចប់ទេនៅសប្តាហ៍ក្រោយបន្តទៀតហើយនឹងនិយាយអំពីអានិសង្សវិញអានិសង្សហើយនឹង យើងនិយាយពីទោសខ្លះហើយនិងអានិសង្សខ្លះដើម្បីជាបន្តនៅក្នុងកម្មវិធីថ្ងៃសប្តាហ៍ក្រោយបន្តទៀតអញ្ចឹងខ្ញុំណាសូមអរគុណអរគុណដល់ញាតិញោមបរិស័ទចូលរួមក្នុងការស្ដាប់ធម៌ទេសនានៅឱកាសនេះហើយសូមជួបទាំងសុខចម្រើននិងពុទ្ធពរទាំងឡាយបុណ្យប្រការអាយុវណ្ណៈសុខៈពលៈអ្វីប្រាថ្នាអ្វីសូមបានសម្រេចដោយសេចក្តីប្រាថ្នាសូមហើយបង្គំលាសូមចម្រើនពរលាអរគុណច្រើនសាធុសាធុ